ណួរទី1ថាតើក្នុងមេគាព្រះសម្មាសម្ពុទ្ធនឹងមានអីខ្លះសម្រាប់អប់រំផ្លូវចិត្តប្រសិទ្ធភាពសន្តិភាពផ្លូវចិត្តសន្តិបែរថាម៉េចសន្តិហ្នឹងស្ងប់ធាតុពិតនៅក្នុងចិត្តរបស់យើងសិតតែស្ងប់ទាំងអស់តែយើងជាកោវាប្រៀបដូចជាទឹកមួយកែវអញ្ចឹង ទឹកមួយកែវធាតុពិតធាតុទឹកគឺមានសភាពថ្លាស្អាតប៉ុន្តែនៅពេលដែលគ្រឿងកកវាចូលទៅឬក៏កកវានៅ ខាងក្រោមដល់គេកោទៅវាល្អក៏យើងឃើញ បានថាទឹកហ្នឹងទឹកល្អថាទេពិតទឹកអត់ល្អអេតែមកពីគោវាមកពីវាកឡោ ប៉ុន្តែនៅពេលដែលដាក់វាឲ្យស្ងៀមយូរទៅកកនឹងវាធ្លាក់ទៅក្រោមមែនទេដល់កកធ្លាក់ទៅក្រោមឃើញទឹក ថ្លាទេថ្លាអញ្ចឹងទឹកនឹងទឹកល្អឬទឹក ថ្លាចុះពេលអាខ្វល់នឹងទឹកល្អឬទឹកថ្លាថ្លាដដែលហ្នឹងប៉ុន្តែដែលឃើញទៅជាកកកខ្វាក់ហ្នឹងមិនមែនទឹកទេ គឺធាតកកវាផលឡើងសភាពទឹកនៅតែថ្លាសភាពចិត្តចិត្តរបស់យើងស្អាតអត់មាននរណា ចិត្តអាក្រក់មួយទេក៏ប៉ុន្តែវាមានធាតអាក្រក់ទុំនៅក្នុងអញ្ចឹងណាបានជាធ្វើឲ្យមនុស្សនឹងចិត្តសាហាវទៅជាអាក្រក់ទៅជាយងខ្នងទៅជាអាត្មានិយមទៅជាស្អីស្អីជាយថាទៅមនុស្សអាក្រក់អញ្ចឹងចុះថាមកពីអាកកនោះវាផលឡើង ស្អីជាតួកកផ្លូវចិត្តពាក្យភាសាធម៌ហៅថាកិលេសហ្នឹងហើយកិលេសមានអីមានទោសៈភាពខឹងច្រឡោតសាហាវដូចយើងនិយាយមិញហ្នឹងណាអ៊ីសាចំណែនហ្នឹងហើយហើយមាននេះនឹងមានអំនួតអួតអាងថាខ្លួនឯងនឹងក្រាន់បើ សិតរឿងច្រឡំទាំងអស់ដូច្នេះ ធាតអាក្រក់ធាតល្អមានស្រាប់នៅក្នុងចិត្តរបស់យើងនឹងអត់មាននៅខាងក្រៅណាទេប៉ុន្តែមនុស្សចិត្តតែច្រឡំទៅស្វែងរកធัวចាស់បន្តិចជិះស៊ីក្លូដើររកធัวទៅរកធัวនៅភ្នំនេះទៅរកធัวនៅភ្នំនោះព្រះសម្មាសម្ពុទ្ធមុនត្រាស់ដឹងក៏ព្រះអង្គវែងដូចគ្នាព្រះអង្គទៅរកអស់6ឆ្នាំរួមឃើញទេទីបំផុតព្រះអង្គឈប់រកក្នុងព្រៃព្រះអង្គមករកក្នុងខ្លួនវិញ ចុងក្រោយព្រះអង្គមករកក្នុងខ្លួនវិញទៅឃើញនៅសច្ចធម៌នៅពេលដែលព្រះអង្គត្រាស់ដឹងហើយព្រះអង្គបានពង្រៀនជារូបមន្តឲ្យយើង រួចជាស្រេចយើងមិនបាច់ទៅស្វែងរកដោយព្រះអង្គទេគ្រាន់តែរៀនរូបមន្តនឹងឲ្យចេះមានរឿងច្រើនណាស់ដែល មនុស្សច្រឡំទៅស្វែងរកចិត្តស្ងប់គុំច្រឡំថាចិត្តស្ងប់នឹងទៅរកពីក្រៅព្រៃមិនអាចធ្វើឲ្យយើងស្ងប់បានទេភ្នំ ក្រមថ្មมันអាចធ្វើឲ្យយើងស្ងប់បានទេ ពីព្រោះធាតចិត្តល្អកកបណិតស្អាត គឺវានៅតែក្នុងចិត្តនេះឯងដូច្នេះដូចទឹកមួយកែវនឹងអញ្ចឹងបើសិនបើយើងយកគ្រឿងចម្រោះមកច្រោះវា យើងមិនបាច់រត់ទឹកថ្មីទេយើងនឹងឃើញទឹកដ៏ថ្លាស្អាតនៅក្នុងកែវដែលធ្លាប់តែល្អនឹងឯង ពីព្រោះសភាព នៃទឹកវាមានសភាពជ្រួតជ្រាបថ្លារួចស្រេចហើយអ្វីដែលធ្វើឲ្យទឹកនឹងទៅជាកខ្វក់មិនស្អាតព្រោះតែកកប៉ុណ្ណោះអញ្ចឹងទី1ត្រូវរៀនអំពី ចិត្តនឹងឲ្យច្បាស់ហើយនឹងធ្វើឃើញឲ្យច្បាស់ថាទឹកស្អីដែលជាគ្រឿងរំខានចិត្តដូចយើងចង់បានទឹកថ្លានៅក្នុងកែវអញ្ចឹងហើយយើងចង់ច្រោះយកទឹកថ្លាអញ្ចឹងយើងត្រូវដឹងថាតើស្អីដែលធ្វើឲ្យទឹកអត់ថ្លាហ្នឹងហើយរួចទៅបានជាយើងរក គ្រឿងចម្រោះរបស់វា ដូចជាសាជូដាក់ទៅវាឃើញកាត់កាត់វារងឯងក្នុងចិត្តរបស់យើងស្អីដែលជាតួកាត់អកុសល គឺសតិនិងបញ្ញាកាលណាសតិបញ្ញាចម្រើនឡើង ភាពសុខស្ងប់ក៏កាន់តែកើតមានភាពវៃឆ្លាត flexibility ភាពប៉ិនប្រសពនៃចិត្តនឹងរាល់បញ្ហាដែលកើតឡើងនឹង កាន់តែមានភាពរវាសហើយដោះស្រាយដោយសន្តិវិធីបាន ដោយសារសតិនិងបញ្ញានឹងកើតឡើងយើងអត់មានអំណាចអីទៅកំចាត់ភាពអាក្រក់របស់ចិត្តនឹងក្រៅពីការចម្រើនការយល់ដឹងទេ develop our understanding គឺចម្រើន ការយល់ដឹងរបស់ យើង នៅ ក្នុងជីវិតនឹងឲ្យបានច្រើនដោយអាត្មាធ្លាប់ឧទាហរណ៍អញ្ចឹងថា នៅ ក្នុងបន្ទប់មួយយ៉ាងងងឹត យើងគ្មានឥទ្ធិពលអ្វីដើម្បីទៅកំចាត់ងងឹតនឹងបានក្រៅពីការបើកភ្លើងឬក៏អុចប្រទីបឡើងទេប្រទីបកាន់តែច្រើនភាពងងឹតកាន់តែតិចហើយអត់មានភាពលំបាកអីទេនៅពេលដែលយើងដឹងចឹងបានរឿងដឹងនឹងសំខាន់ណាស់ចុងក្រោយពពុទ្ធក៏ប្រើពាក្យថាត្រាស់ដឹងអត់មានអីក្រៅពីដឹងទេរឿងមិនដឹងហ្នឹងឯងបើគេបោកមែនទេហ្នឹងហើយដូចនិយាយព្រឹកមិញបន្តិចឯង អ្នកខ្លះហ្នឹងអត់ដឹងរឿងនៅស្រុកខ្មែរមិនទេជាងកែលទៅទិញដីទៅលើกระดาษឯងដីទិញគួរគ្នាដឹងមិនមែនទេជឺកែលគេយកអីវានិយាយបែកតិចចុះដោយអារ៉ូស៊ីដាក់10000បាន12000 15000អីភ្លាមភ្លាមអូអាលឿនលឿនហ្នឹងមានទេមានទេមកដល់ហ្នឹងឯងហ្នឹងហើយដំបងគេឲ្យហ្នឹងហើយ អង់គ្លេសគេថា easy to get easy to lose បានងាយបាត់ងាយហ្នឹងហើយចឹងមិនថាស្អីក៏ដោយវាមិនមែនជារឿងងាយទេអប់រំចិត្តនឹងដូចគ្នាត្រូវផ្ដើមបន្តិចម្ដង បន្តិចម្ដងកុំប្រញាប់ស្វែងយល់ពីដំណើររបស់ចិត្តស្អីដែលទុំចិត្តនឹងមានអកុសលអីផ្សេងផ្សេងរៀនវាម្ដងបន្តិចម្ដងបន្តិចអញ្ចឹងបានបងម្នាក់នៅអាមេរិក គាត់ថាគាត់រៀនចប់ចិត្តវិទ្យាហើយគាត់ទៅធ្វើពេទ្យនៅនោះខាងពេទ្យខាងអីហ្នឹងផ្នែកផ្លូវចិត្តហ្នឹងទៀតដើរដោះឲ្យទៅគេប៉ុន្តែខ្លួនឯងក្តៅកគុករាល់ថ្ងៃក្នុង គ្រួសារហ្នឹងក្តៅក្តៅហើយរៀនចប់ថ្នាក់ចិត្តវិទ្យាហ្នឹងហើយថែមទាំងធ្វើការជួយ គេទៀតប៉ុន្តែកាន់តែដោះជួយគេអាក្នុងគ្រួសារនេះកាន់តែ ក្តៅ ចឹងបានគាត់សើបសើបទៅឃើញ YouTube ស្ដាប់អាត្មាណាវត្ថុបំណងរបស់គាត់គាត់ចង់ស្ដាប់ធម៌អី ដែលធ្វើឲ្យចិត្តគាត់ស្ងប់អញ្ចឹងវត្ថុបំណងគាត់តែប៉ុណ្្នឹងឯងប៉ុនក្រោយដែលគាត់ស្ដាប់គាត់ថាគាត់បាននៅ អ្វីដែលគាត់មិនដែលគិតថាបាន គឺបានតែការយល់ដឹងនឹងដែលសំខាន់ជាងអាចិត្តស្ងប់ដែលគាត់ចង់បានទៀតភាកច្រើនយើងចង់បានតែចិត្តស្ងប់ទេប៉ុន not the point រឿងស្ងប់នេះមិនមែនជាទិសដៅចុងក្រោយ នៃការបដិបត្តិតាមមាគាប្រពុតទេទិសដៅចុងក្រោយនៃការបដិបត្តិនេះគឺដើម្បីចម្រើន បញ្ញាឲ្យឃើញច្បាស់នៅហេតុផលនៃជីវិតតាមសេចក្តីពិតមិនត្រឹមស្ងប់ទេស្ងប់នឹងជា step ទី2ទេ step ចុងក្រោយគឺបញ្ញា បញ្ញាចម្រើនឡើង គ្រប់យ៉ាង នឹងដោះស្រាយបាន នឹងអញ្ចឹងសំខាន់គឺដឹងស្អីក៏ដោយ សំខាន់គឺដឹង ដឹងនឹងដឹងឲ្យច្បាស់ដល់សេចក្តីពិតរបស់វាដូចអារាល់ថ្ងៃគេសួរថាតើអាត្មាចង់បានចិត្តស្ងប់ទេអាត្មាអត់ចង់បានអាត្មាអត់ដែលធ្វើអីដើម្បីឲ្យបានចិត្តស្ងប់ទេរាល់ថ្ងៃអត់តែរាល់ការធ្វើអ្វីអាត្មាចង់តែដឹងសេចក្តី ពិត របស់រឿងនោះនោះឲ្យ ដឹងសេចក្តីពិតរបស់រឿងនោះនោះនៅពេលដែលយើងដឹងសេចក្តីពិតរបស់រឿងនោះនោះភាពចលាចលផ្លូវចិត្តក៏លែងមានដែរ ហ្នឹងហើយដូចមនុស្សខ្លះកុហកយើងអីយើងចឹងទៅវាអត់មានចលាចលអីទេបើមិនអោយពធជនចេះកុហកអោយទៅព្រះអរិយៈចេះកុហកមិនទេឃើញដឹងធម្មតាថាកិលេសពធជនគឺទុនពធញុចហ្នឹងវាធម្មតាតែអញ្ចឹងហើយរួចជារឿងស្នេហាក៏ដោយរឿងស្អីក៏ដោយវាខូចចិត្តណាស់ហ្នឹងដល់ពេលហើយតាំងស្មោះប៉ុណ្ណឹងហើយមិនដេចឡើយស្អីចឹងណាអាហ្នឹងមកពីមិនដឹង ដល់ពេលយើងដឹងពីលក្ខណៈធម្មជាតិថាគ្រប់យ៉ាងសុទ្ធតែតាំងនៅ ក្នុងភាពមិនទៀងជាទុកជាអណត្តាចឹងយើងជួបគ្នាយើងថែគ្នាយើងអនុគ្រោះគ្នាដោយធម៌បណ្ណាប៉ុណ្ណឹងក៏ប៉ុន្តែ សង្ខារធម៌តែងស្ថិតនៅ ក្នុងភាពមិនទៀងចឹងដល់ពេលដែលវាប្រែប្រួលគ្រាន់តែដឹងថាអ่าឥឡូវដល់វា expire ហ្នឹងធ្វើម៉េចដូរមួយទៀតទៅមែនទេមានអីបាក់ចឹង នៅពេលដែលយើងអត់តន់ចូលទៅតាមមេគាធុនហ្នឹងយើងដំបូងចង់បានចិត្តស្ងប់ចង់ចោះមិនអីទេប៉ុន្តែនៅពេលដែលយើងយល់ពីដំណើរធម្មជាតិនេះបដិបទាដើម្បីចិត្តស្ងប់អត់មានន័យអីទៀតទេ គឺដើម្បីដឹងច្បាស់ស្អីក៏ដោយដើម្បីដឹងច្បាស់ទើបលែងចលាចលស្ងប់ដែលយើងចង់បានគ្រាន់តែដូចទឹកចឹង យើងនៅស្ងៀមវាធ្លាក់ទៅក្រោមដោយពេលយើងសមាធិឬក៏យើងចូលកម្មដ្ឋានអីចឹងអ្នកខ្លះហ្នឹង គាត់ថាស្ងប់ល្អប៉ុន្តែសួរបានកាត់អីបានទេអត់ទេគាត់នឹកវាមិនប៉ះគេអត់ប៉ះចុះគេក៏ឲ្យអង្គុយនៅកន្លែងស្ងៀមហ្នឹងមានណាប៉ះតែបញ្ហាមកដល់មិនមែនពេលអង្គុយសមាធិទេ បញ្ហាមកដល់ពេលនិយាយគ្នា ពេលធ្វើការពេលរស់ស៊ីពេលតំណែងតំណងពេលគឺក្បត់មិនមែនពេលអង្គុយសមាធិទេ គឺពេល real life គឺជាជីវិតពិតប្រាពិតប្រកប ក្នុងន័យនេះព្រះសម្មាសម្ពុទ្ធព្រះអង្គលើកឡើងដែរថាមនាលភិក្ខុទាំងឡាយគេអាចឲ្យឈ្មោះថាអ្នកណាជាអ្នកមានចិត្តស្ងប់ពិតប្រកបគឺនៅពេលដែលជួបរឿងប្លែកៗជួបរឿងពិបាកណាជួបរឿងល្អពេកឬក៏អាក្រក់ពេកហើយបើនៅនឹងនៅតែធម្មតាអានឹងចាំឲ្យបន្ទុថាចិត្តស្ងប់មែនតែបើថាគ្មានអាណាធ្វើអីផងជាស្ងប់ស្ងប់កុំអានឹងមិនមែនទេបងលើករឿងមួយរឿងវេទេហីហ៎ មានអ្នកបំរើមួយធ្វើការបានល្អចូលដេកក្រោយ ភ្ញាក់មុនរហូតអញ្ចឹងធ្វើការល្អគេសរសើរថាជាម្ចាស់ស្រី ដែល មានចិត្តល្អនាងកាលីនឹងចង់ពិសោធន៍មើលថាតើតកែអញនឹងនៅខឹងដែរអត់ឬក៏មកពីអញធ្វើការងារល្អបានម្ចាស់ស្ដីនោះមានថ្ងៃមួយ នាងនឹងដេកលឹងថ្ងៃរះគាត់ទៅសួរអឺកាលីចាស់ម្ចាស់ស្រី ហើយនាងកថៃបានជាអត់ក្រោកអត់អីផងអត់អីផងចង់ប្រែទឹកមុខឲ្យជប់បើមិនអីផងមិនក៏មិនក្រោកបលយោណានាងនៅថាយ៉ាជួចេញមកបន្តិចតិចយប់ស្អែកដេកថ្ងៃយើងនឹងទៀតយប់ស្អែកថ្ងៃស្អែកឡើងអត់សួរត្រឹមត្រូវណែមីកាលីហើយហងវិស័យវិថីទៀតហើយអត់អីផងហើយជប់បើមិនថៃហងឯងមិនមិនក្រោកថ្ងៃទី3 ទៅសួរបដាកាន់ដបងបដាដល់សួរនៅឆ្លើយតឹងដដៅវៃភូសក្បាលបែកអាស្បែកខាងក្រៅនឹងនាងនឹងយំស្រែករត់តាមភូមិហើយអ្នកភូមិសួរទៅវិធីអឺស្រីណាដែល អ្នក ទាំងឡាយ តែងសរសើរថាជាស្រីមានសម្ដីល្អមិនចេះជេរមិនចេះបចោ មិនចេះ កាចក្បាលខ្ញុំនេះហើយបែកដោយស្រីនោះឯង អញ្ចឹងវាមានច្រឡំអញ្ចឹងណាអញ្ចឹងបានបានឲ្យតែយើងគិតថាចង់ចិត្តស្ងប់បានជាយើងនិយាយក្នុងសង្គមយើងថាឥឡូវខ្ញុំនៅច្បល់ខ្ញុំនៅរស់ស៊ីខ្ញុំធ្វើអីមិនតាន់កើតទេចាំខ្ញុំការកូនឲ្យអស់ខ្ញុំខ្ញុំទៅរកកន្លែងស្ងប់ឃើញស្ងប់គាត់អត់រកក្នុងនេះហ្នឹងគាត់ទៅរកកន្លែងស្ងប់អាកន្លែងវាមិនចេះកើតទុកអីវាអាកើតទុកនៅនេះតើមែនទេ ដូចយើងរាល់ថ្ងៃវាចេះដើរផ្ទុយពេលដែលឈឺនឹងហើយដែលចាំបាច់ពេទ្យដែលចាំបាច់ថ្នាំប៉ុន្តែបើនិយាយពីមេគាតាមផ្លូវធម៌វិញយើងចាំណាអេខ្ញុំមិនតាន់ត្រូវការចាំខ្ញុំជាសិនចាំទៅខ្ញុំរស់ធัวដូចចាស់ចាស់អាត្មាអាត្មាទោសចាស់អាយុ7 8អីសឹងអំបាច់ទៅវត្តក៏បានដែរអាត្មាថាអំបាច់ទៅរសាសិលអីទៀតគាត់គ្មានទៅឆក់ប្លន់ពីណាទៀតទេមែនទេគាត់គ្មានទៅលួចប្រពន្ធណាគេទៀតទេមែនទេប៉ែតហើយ រឿងធំរឿងច្រើនគឺយើងទាំងអស់គ្នាដែលនៅពេញកម្លាំងនេះដែលអាចធ្វើរឿងអីគិតខុសតែបន្តិចគឺខុសហ្មង ដែលត្រូវតម្រង់គឺនៅ នៅវ័យប៉ុណ្ណឹងប៉ុណ្ណឹងគឺទៅពេញហ្មងដល់អញ្ចឹងចឹងសរុបមកវិញថា គ្មានអីក្រៅពីការយល់ដឹងទេអញ្ចឹងណាហើយមួយទៀតស្អីគេចុងក្រោយលំនឹងហ៎អាលំនឹងនឹងដូចគ្នាអញ្ចឹងដែរដឹងច្រើននឹងកាន់តែច្រើនដែរ បើមិនដឹងគេឲ្យនឹងតាណាប៉ះតាណាផ្សេងនៅកលកដដែលដឹងល្អមានរឿងមួយដូចរឿងមើលជំងឺចឹងពេទ្យមួយក៏ដាក់ពាក្យមួយថាអីអ្នកមានខ្លាំងទៅសិង្ហបុរីអ្នកមាន បង្គួរទៅថៃ អ្នកមានសំសន្សំចៃទៅយួន ទៅវៀតណាមអ្នកក្រលហាមមើលស្រុកខ្មែរទីបំផុតមកកញ្ចប់ដូចតែគ្នានេះ ឧទាហរណ៍ថាចាក់ chemotherapy អាអាថ្នាំមហារីកអា chemotherapy ហ្នឹងតម្លៃ originally មកពីបារាំងហ្នឹងវាទិញមកពីបារាំងដូចតែគ្នាទេសិង្ហបុរីក៏ដោយវៀតណាមក៏ដោយថៃក៏ដោយទិញមកពីបារាំងដូចតែគ្នាប៉ុន្តែតម្លៃខុសគ្នាចាក់នៅសិង្ហបុរីមកបញ្ជុល5000ក៏មានដែរឃើញទេអចាក់នៅថៃវាត្រឹម1000 2000ចាក់នៅវៀតណាម4 500ចាក់នៅខ្មែរ250តែថ្នាំតែមួយ ទៅវាថ្លៃតាមរយៈអីវាថ្លៃតាមសិទ្ធិជាវាថ្លៃតាមស្តង់ដារពេទ្យអាគារគេធំធំឃើញទេប៉ុន្តែគាត់ដឹងគាត់ថាដឹង អ្នកទៅចាក់នៅសិង្ហបុរីអស់5000ដុល្លារគាត់ចាក់នៅខ្មែរអស់តែ250តម្លៃដើមវាយកមកតែឆ្នាំនឹងដូចគ្នាអញ្ចឹងអាដឹងហើយនឹងមិនដឹងនឹងខុសគ្នាឯងខុសគ្នាអ្នក ធ្វើស៊ីហាអ្នកថាស៊ី100អាមែនទេហើយគាត់លើករឿងមួយទៀតស្មាចេះតាមគាត់ដែរគាត់មានអាម៉ាស៊ីនអេកូហើយវាខូចធ្វើពេទ្យប៉ុន្តែគាត់មិនចេះជួសជុលណាដល់ពេលវាកាំងអីទៅយកទៅឲ្យគេធ្វើដល់ពេលគេធ្វើ វាគ្រាន់តែក្រៀកខ្ចៅតន្ទិញគាត់មួលតន្តិចទៅវាដើរដល់ឲ្យគិតលុយណាស់ ឲ្យគិតលើថ្លៃប្រហែល1000ដុល្លារគាត់ថាថាលេងថាមែនហ្នឹងថាមែនមិនថាលេងមិនតម្លៃវាប៉ុណ្ណឹងអញ្ចឹងឲ្យសរសេរវិក័យប័ត្រមកសេរវិក័យប័ត្រក៏ដាក់ថាថ្លៃមូលខ្ចៅ1ដុល្លារថ្លៃដង999ដុល្លារព្រោះស្អីក៏ដោយឲ្យតែមិនដឹងធ្វើអីអង្ការទេឥឡូវយើងមានយន្តហោះមួយយើងអត់ចេះបើកស្មងអត់មាន មែនអត់ហ្នឹងហើយអមានវត្ថុទំនើបមួយទូរស័ព្ទទំនើបមួយ តាំងយើង សម័យថា50ឆ្នាំមុនស្រាប់តែមាន iPhone យកអត់ស្គាល់សោះមានអានោះយើងអត់ចេះចុចស្មើនឹងអត់ប្រយោជន៍ចឹងដឹងជារឿងសំខាន់ប៉ុន្តែដឹង reality ដឹងដល់សេចក្តីពិតនៃសភាវៈដែលគួរដឹង គឺដឹង នាមរូបតាមសេចក្តីពិតនឹងត្រូវរៀនខ្លះកុំចោលការរៀនរៀនខ្លះអំពី ចិត្តចេតសិករួមនឹងឲ្យដឹងខ្លះមិនបាច់ច្រើនទេឲ្យខ្លះយើងនឹងឃើញដំណើរថាត្រូវអាប់ឡាយជាមួយវាយ៉ាង មិនធូរមកពេលហ្នឹងហ្នឹងហើយពពុទ្ធព្រះអង្គខំណាមុំតែបានហ្នឹងមកយើងខំបន្តិចបានហើយតែកុំកុំមិនខំសោះចាំទទួលផលហ្មង no ចប់ បាទសូមអឺក្រាបថ្វាយគុំព្រះអង្គអឺខ្ញុំមានសំណួរមួយចង់សួរព្រះអង្គមិនមួយទេដូចយើងច្រើនដែរសួរថាអឺនៅក្នុងទ្រឹស្ដីពុទ្ធខ្ញុំស្ដាប់លោកគ្រូមួយអង្គគាត់នៅសៀមរាប ហើយគាត់លោកមានសំណការថាអឺសាសនាដតីគេមាន តថេបមួយយល់ថាមនុស្សស្លាប់ហើយគឺសូន្យហើយសាសនាមួយទៀតអឺមនុស្សស្លាប់ហើយកើតមកវិញប៉ុន្តែប្រុសកើតដូចថាស្លាប់ប្រុសកើតមកវិញប្រុសអឺស្រីស្លាប់ទៅស្រីកើតឆ្កែងាប់អឺកើតមកវិញឆ្កែប៉ុន្តែទ្រឹស្ដីពុទ្ធលោកមានសង្កាថា មនុស្សស្លាប់ទៅហើយ ប៉ុន្តែมันទៀងកាត់មកវិញมันទៀងតើត្រឹមត្រូវឬក៏អត់ហើយសំណួរមួយទៀតខ្ញុំចង់សួរព្រះអង្គដែរថាតើខ្ញុំមានវិធីសាស្ត្របែបណាដែលធ្វើឲ្យឪពុកម្ដាយគាត់យល់ត្រូវដោយសារនៅពេលខ្ញុំនិយាយរឿងធម៌ពិតៗដែលស្ដាប់លោកគ្រូមកគាត់បែរជាមានគំនិតថាឯងដូចចង់បែកមិនអញ្ចឹងហើយ គាត់ថាអញនេះខំតអុចធូបអុចធូបឲ្យឯងនៅកូរ៉េហ្នឹងមានក្តីសុខហើយបែរជាមកប្រាប់អញអញ្ចឹងអញ្ចឹងវាខុសដល់ពេលអញ្ចឹងហើយនៅក្នុងសាសនាពុទ្ធក៏និយាយដែរត្រង់ថាកូនដែលដឹងគុណពងដៃគឺអឺត្រូវប្រាប់ទិសដៅដែលត្រូវរបស់ពុទ្ធអាហ្នឹងបានថាត្រឹមត្រូវហើយ ជាការដឹងគុណពិតមិនមែនដូចឃើញរែកឪពុកខ្ញុំស្ដាប់ត្រង់ថារែកឪពុក100ឆ្នាំលៀងលិមួកឪពុកម្ដាយ100ឆ្នាំក៏មិនមិនមែនថាជាការកតញ្ញូដែរហើយសូមនឹងព្រះអង្គអូយញ័រមែនតើណែជួយជួយដាក់នេះទៅទៅ ហ្នឹងទី1រឿងទិដ្ឋិរឿងកើតវិញពពុទ្ធអត់មាន និយាយពីរឿងស្លាប់ហើយកើតវិញទេព្រះអង្គនិយាយពីធម៌ទាំងឡាយកើតពីបច្ច័យណាកើតពីរបស់មួយ របស់មួយធ្វើឲ្យរបស់មួយកើតឡើងមានសម្ដែង នៅក្នុងបិដក ដូចជាលេខ20ប្រមាណនេះមុមហាតណ្ហាសង្កយៈសោតហ្នឹងវិខមួយលោកស្ដាប់ធូលយល់ខុសមកលោកយល់ថារូបរាងកាយយើងហ្នឹងនៅពេលដែលស្លាប់ទៅនៅនឹងតាតារូបរាងកាយទេរីឯចិត្តវិញ្ញាណហ្នឹងវាអន្តោលទៅកើតទៀតអីចឹងទៅហើយអ្នកកាន់ពុទ្ធសាសនាច្រើនណាស់ដែលយល់ចឹងយល់អីរហូតដល់មាន ពួរថាឲ្យ អីណាប៉ុននឹងជួយយឹតយងសណ្ដោងវិញ្ញាណខណ្ឌទៅឯណានៃដែលលឺពាក្យហ្នឹងហ្នឹងហើយខុសទៅទេពពុទ្ធអត់និយាយចឹងផងណាយើងអ្នកនិយាយឲ្យយឹតយងសណ្ដោងវិញ្ញាណខណ្ឌទៅអីចឹងទៅភិក្ខុនឹងយល់អញ្ចឹងភិក្ខុដតីប៉ណែនាំក៏លោកអត់អត់ស្ដាប់លោកថៃខ្ញុំស្ដាប់ទៅចេះចឹងតែមក រាល់ថ្ងៃតាមពិធីបុណ្យបងប្អូន ស្ដាប់ឮអាចារ្យឲ្យពោគឺក្នុងរឿងហ្នឹងទាំងអស់សូមអញ្ជើញវិញ្ញាណខណ្ឌនេះនៅនោះមកទទួលវិញ្ញាណខណ្ឌស្អីគេឥឡូវយើងសួរថាតើវិញ្ញាណខណ្ឌស្អីគេ គឺចិត្តនឹងឯងតួដឹងនឹងឯងស្អីកំពុងលឺនេះហៅថាសោតវិញញាណកំពុងឃើញនេះគឺចក្ខុវិញ្ញាណគេណាតួចិត្តឃើញកំពុងធំក្លិន ឃានទៅវិញញៀនកំពុងកើតឡើងពេលហ្នឹងដឹងរសជាតិជីវហាវិញ្ញាណដឹងក្តៅតិចកាយវិញញៀនឃើញឃើញធัวក្នុងកាយយើងហ្នឹងមិននៅក្នុងកពីទេហើយកំពុងតែគិតរឿងយល់មិនយល់អីហ្នឹងគឺមโนវិញ្ញាណកំពុងកើតឡើងហ្នឹងឥឡូវឧទាហរណ៍ថាឥឡូវអាត្មាមកពយល់ធัวនៅហ្នឹងហើយបើបងប្អូនអត់មកទេនៅតែផ្ទះ ហើយអ្នកនៅនេះថាសូមវិញ្ញាណណ៎ណាគេមកហើយខ្លួនឯងកុំមករូបកាយកុំមកឲ្យវិញ្ញាណមកមករួចទេអត់ទេសត្វលោកយើងហ្នឹងដូចគ្នានៅក្នុង បញ្ចវោការភពហ្នឹងព្រះអង្គថាភិក្ខុដែលនិយាយថាស្ដាប់ធម៌ក្នុងសណៈពុទ្ធសាសនាហើយស្រាប់តែយល់ថាមានពលឹងទៅកើតវិញ្ញាណទៅកើតទៀតហ្នឹងព្រះអង្គថាមូលបកិច្ចព្រះអង្គព្រះអង្គដែរនិយាយចឹងព្រោះធម្មជាតិពិតវាអត់អញ្ចឹង វាអត់មានពលឹងឯណាហោះទ្រូចេញពីពីរាងកាយទៅកើតទៀតនឹងវាអត់មានអត់មានទេកើតដែលមិនឃើញច្បាស់ទៅនឹងដែលកើតសាសនាច្រើនគិតថាបនស្រន់ទៅទៅមួយព្រះនេះនោះនេះនោះនេះនោះហ្នឹងកើតឆ្លោះគ្នារឿងសាសនារហូតដល់អ្នកខ្លះប្រើសាសនាដើម្បីចំណេញនយោបាយឧទាហរណ៍ដូចសម័យគឺទម្លាក់ក្របបែកចងក្របបែកទៅងាប់ទៅតាមអាទិត្យទៅកើតមួយព្រះមនុស្សអត់ខ្លាចងាប់ទេអាមនុស្សគុំនោះវាចូលពេញក្បាលទៅណា ឲ្យតែស្លាប់ទៅ7ថ្ងៃកើតទៀតហើយឃើញទេដល់ចឹងយល់ខុសមនុស្សក៏លែងខ្លាចស្លាប់ដែរព្រោះអីបានស្លាប់គប់ចិត្តព្រះងាប់ហើយព្រលឹងទៅនៅ ជាមួយព្រះនឹងហើយព្រះហើយក៏សាហាវម៉េះហ្នឹងអាត្មាធ្លាប់រឿងមួយគេរឿងអី Superman ថៃពួកមូស្លីមហ្នឹងគេគោលការណ៍របស់ព្រះ គេសម្រាប់អាមេរិកពួកអាមេរិកហ្នឹង ទៅវៃនៅប៉ាគីស្ថានអីអីចឹងទៅអញ្ចឹងដល់ណាសម្រាប់អាមេរិកបានមួយ មានន័យថាបំពេញចិត្តព្រះគេហើយមានអាកប៉ាល់មួយ នៅទឹកហ្នឹង មានកប៉ាល់របស់អាមេរិកប៉ុន្តែជនជាតិថៃនៅហ្នឹងពេញដល់ពេលតួស៊ុបមែនគេថាណែឯងមិនក៏ចេះតែនិយាយថាសម្រាប់ជាការផ្គប់ចិត្តព្រះថាមកពីស្អីស្អីហេតុផលរបស់គេអាមេរិកនឹងខូចចេះចេះចេះចេះអញ្ចឹងនរណា បានសម្រាប់ អាមេរិកបានមិនថាឡើយលះបងប៉ុណ្ណាឈ្មោះតែបានផ្គប់ចិត្តព្រះ បានស៊ុបម៉ែនគេនឹងថាខ្ញុំជឿជាក់ថាបើ ព្រះអ្នកឯងដឹងអំពើរបស់អ្នកឯងទ្រង់មិនសប្បាយចិត្តទេព្រោះអ្នកឯងសម្លាប់មនុស្សពោះពាក្យថាព្រះសំតែមានទ្រង់មេត្តាមែនទេមានចិត្តអនុគ្រោះមានចិត្តសន្តោសឯងគំនុំគ្នាឯងយកពាក្យព្រះយកមកលៀបណាខូចឈ្មោះព្រះទៀត ឥឡូវវិលមកវិញសំណួរថាខ្លះជឿថាងាប់ហើយសូន្យខ្លះថាស្លាប់ហើយមានពលឹងទៅកើតទៀតហើយចូលប្រពុតថាម៉េចព្រះអង្គអត់អត់ទាំងពីរនោះអាសូន្យក៏មិនថាអាទៅកើតទៀតក៏មិនថាពីព្រោះអីព្រះអង្គឧទាហរណ៍ឲ្យយើងគិតអញ្ចេះសត្វទន្សាយមួយ មានមនុស្សដែលមិនធ្លាប់ស្គាល់សត្វទន្សាយមកជួបសត្វទន្សាយហ្នឹងពេលវាងាប់ហើយមកបវលមើលអីទន្សាយនេះស្នែងវេទនាទៅងាប់ហើយណាហើយស្នែងវាទៅតាមណា ទៅណោះទៅណាមិនឃើញស្នែងពេលងាប់ហ្នឹងដល់មនុស្សម្នាក់ទៀតគេថាឆ្កួតធម្មតាសាយតងាប់វាបាត់ស្នែងហើយហ្នឹងហើយហើយម្នាក់ទៀតគេថា អាពីរអ្នកហ្នឹងសើអត់ដឹងទាំងអស់តាមពិតសង្ស័យពេលវាងាប់ទៅស្នែងវាទៅកើតកន្លែងផ្សេងបាត់ហើយអានឹងធ្វើធំធៅមួយទៀតណាម្នាក់ទៀតគាត់ថាពួកឯងនឹងសិតអត់ដឹងទាំងអស់តាមពិតសង្ស័យពេលវាងាប់ខ្លះខ្លះនៅស្នែងខ្លះបាត់ស្នែងហ្នឹងអាខ្លះបាត់ខ្លះនៅអញ្ចឹងអ្នកទាំង4នឹងស្គាល់សង្ស័យច្បាស់ហ៎អញ្ចឹងសួរថាតើអ្នកស្គាល់សង្ស័យច្បាស់ណែឯងថាមើល ពេលវាងាប់ម្សាយហ្នឹងស្នែងវាទៅណាស្នែងវាបាត់ឬក៏ស្នែងនៅអញ្ចឹងអត់ថាទេពីព្រោះអន្សែងអត់ស្នែងតាំងពីអះសន្ស័យនឹងអត់ស្នែងតាំងពីនៅរស់ម៉េះចាំបាច់និយាយអីទល់តែងាប់វាទៅណា ធម្មជាតិរលត់កើតណារលត់ទៅនឹងដូចចិត្តយើងកំពុងតលឺនេះចឹងពីព្រឹកមិញឃើញអាត្មានៅនៅទេឃើញអីផ្សេងមែនទេ មកតាមផ្លូវឃើញអីផ្សេងតាមផ្លូវមែនទេឥឡូវចិត្តកំពុងឃើញអាត្មាមែនទេចាក់ចិត្តព្រឹកបេងតណាហើយរលត់បាត់ហើយវាអត់មកកើតឥឡូវនេះទៀតទេឃើញទេ ចិត្តព្រឹកមិញមិនមកជាចិត្តឥឡូវនេះទេ ចិត្តឥឡូវនេះក៏មិនទៅបន្តិចទៀតដែរវារលត់ទៅបាត់ដូចយើងដុតទៀនអញ្ចឹងចាប់ពីដុតទៅទៀននឹងចាប់ផ្ដើមរលត់តាំងពីទឹមដុនម៉េះតែភ្នែកយើងមិនអត់ដឹងទេវាទៅតិចតិចតិចតិចតិចដល់គល់បាត់ឈឹង ប៉ុន្តែថាភ្លើងហ្នឹងនៅដដែលឬក៏ភ្លើងហ្នឹងបាត់រហូតឃើញវារុញទៅលើហ៎អាទៅលើជាផ្សែងអស់ហើយតែវាឆេះបន្ត ជីវិតយើងនឹងគឺវាជាប់បន្តគ្នាអញ្ចឹងបដិសន្ធិថ្មីគឺថ្មីសុទ្ធដោយក្របឈើដែលយើងដាំអញ្ចឹង យើងដាំពូជមួយ ទៅក្នុងដីពូជហ្នឹងវារលាយទៅជាដីអស់ហើយអត់ដែលពូជណា ទៅណាទៀតទេ វាផ្ដល់តែពូជឲ្យដុះជាដើមគ្រប់ខែគ្រប់ឆ្នាំវាទៅវា ផ្លែសួរថាតើអាផ្លែថ្មីនឹងជាផ្លែចាស់ឬ No ឃើញទេផ្លែថ្មីគឺថ្មីសុទ្ធមិនមែនអាចាស់អាចាស់មិនមែនអាថ្មីអញ្ចឹងយើងថាអាចាស់ទៅផ្លែជាអាថ្មីដូចយើងគិតថាងាប់ហើយទៅកើតទៀតទៅកើតទៀតមិនខ្ទេចអីហ្នឹងអស់ហើយតែដោយសារវាចេតនាកម្មនេះជាជំរុញជាធម្មពល ធ្វើឲ្យរបស់ថ្មីមួយកើតឡើងទៅតាមអំណាចវាកើតជាអីកើតទៅតាមអំណាចរបស់វាយើងកំងអត់បានអញ្ចឹងណា នៅពេលដែលត្រាស់ដឹងអំពីជីវិតរបស់មនុស្សហ្នឹងហើយទើបព្រះអង្គអត់មានយកតាម form ណាមួយទេពីព្រោះធម្មជាតិអត់មាន form តាមអ្នកណាទេ ធម្មជាតិយ៉ាងណាព្រះអង្គត្រាស់យ៉ាងនោះទើបមនុស្សដបងឡើយតែងតែជឿនេះជឿនោះមនុស្សមាន3ដំណាក់កាលមានអ្នកខ្លះអត់ជឿអីទាំងអស់ដបងណាប៉ុន្តែពេលគេពយល់ចុះឡើងចុះឡើងជឿជឿចេះជឿចុះទៅជឿផ្ដេសផ្ដាស់ក៏មានដែរ ពេលដែលគាត់ find out គ្រប់ធម្មជាតិទាំងអស់គាត់ខ្លាយទៅជាលេងជឿវិញអាលេងជឿវិញនឹងឯងពេលដែលគាត់រកកន្លែងត្រូវឃើញចង់បញ្ចប់ជីវិតមានអិសរភាពឈប់ជឿនៅណាថាពេលដែលឃើញធម្មជាតិតាមសេចក្តីពិតយើងពីក្មេងមកទៅថ្វាយអង្គមជឿតាមឪម៉ែមែនទេតាមឪពុកម្ដាយដូនតាអីចឹងទៅ នៅពេលនោះយើងអត់តន់មានបញ្ញាខ្លួនឯងទេអត់តន់មាន ពីព្រោះអីពីព្រោះធ្វើតាមតែឪពុកម្ដាយ តែមាគានៃការត្រាស់ដឹងគឺជាចំណេះដឹងពិតប្រកបរបស់យើងនៅពេលដែលយើងឃើញសភាវៈទោតាមសេចក្តីពិតអីមួយទៀតអឺការណែនាំពុកម្ដាយណែនាំពុកម្ដាយពាក្យប៉ុននឹងយើងធម្មតាពិបាកណាស់អ្នកតូចនិយាយប្រាប់អ្នកធំប្អូននិយាយប្រាប់បងក្មេងនិយាយប្រាប់ចាស់សិស្សនិយាយប្រាប់គ្រូ នឹងអាកូនកលីនិយាយប្រាប់តកែសើរឿងសើរឿងពិបាកអញ្ចឹងវាខុសពីវិធីសាស្ត្រដែលអ្នកនៅសិទ្ធខ្ពស់នឹងនិយាយទៅកាន់អ្នកតូចនិយាយទៅកាន់អ្នកតូចនិយាយផងគម្រាម ផងសឡុតផងជាបានណាមែនទេណាឪម៉ែនឹងនិយាយទៅស្ដី ផងអីផងជាបានណាដល់ពុកម្ដាយយើងមិនបាច់ដល់ស្ដីនិយាយត្រង់ត្រង់ក៏គាត់ថាមើងងាយគាត់ណាយ៉ាឯងឥឡូវនឹងចេះហ่ะ ដល់ស្លាប់ហ៎បាត់ជើងប៉ិនគ្នាហ៎អញ្ចឹងអញ្ចឹងវាមានតែប្រើមនោសញ្ចេតនាដែលសំខាន់នោះ ហើយយើងធ្វើប្រយោជន៍ឲ្យបាន ច្រើន ជាជាងការចង្អុលបង្ហាញត្រង់ត្រង់បង្ហាញជាសកម្មភាព អំពីការកែប្រែរបស់យើងដូចពីមុនឧទាហរណ៍ថាយើងធ្លាប់ដោលលេងអាវ៉ាខ្សែពេញណាពេញនេះ ក្រោយពេលដែលយើងយល់ធัวយើងចេះសន្សំចៃយើងចេះថែរក្សាខ្លួន យើងអាចធ្វើជាគំរូដល់បងប្អូនអីអីចឹងទៅ បានយើងទាញថាអ្វីដែលកែយើងឲ្យល្អហ្នឹងគឺដោយសារធម៌ហ្នឹងឲ្យគាត់ឃើញវិញគេថា action is louder than speech សកម្មភាពវាមានភាពលឺខ្លាំងជាងញ័យណា only your action that reflect your speech សកម្មភាពរបស់អ្នកប៉ុណ្ណោះដែលវាឆ្លុះបញ្ចាំងនៅទ្រឹស្ដីបទដែលអ្នកនេះនិយាយនឹងអញ្ចឹង និងសកម្មភាពបានច្រើនជាងនិយាយល្អអូខេណាខ្ញុំកណាមាន សំណួរមួយសំណួរចង់សាកសួរលោកម្ចាស់គ្រូសួរអីយាយយាយខ្ញុំកណាឥឡូវគាត់មានបជន84ហើយហើយគាត់ភ្នែករបស់គាត់ហ្នឹងរៀងអាងឹតមើលមិនសូវច្បាស់ទេ ហើយគាត់តែងតែពួកអមនុស្សហ្នឹង តែងតែមកលើផ្ទះពេលដែលគាត់ផ្សារបាយផ្សាយតែងតែមកលុកមុខលុកក្រោយឥឡូវហ្នឹងហើយតែងតែមកសុំនេះសុំនោះញ៉ឹងហើយពេលល្ងាចឡើងគាត់តែងតែផ្សាយមេត្តាធម៌ដែរមុនគាត់សម្រាននេះតែ នៅតែមកអញ្ចឹងគាត់ចង់ស្ដាប់អំពីលោកម្ចាស់គ្រូដោយផ្ទាល់ទៅគួរធ្វើយ៉ាងណាអញ្ចឹងសូមលោកម្ចាស់គ្រូជួយបកស្រាយដល់អ្នកគ្រូអឺ គាត់នៅស្ដាប់បានគាត់នៅយល់បានធម្មតានឹងចឹងខ្សោយភ្នែកអឺថ្មនិយាយពេលនេះទៅត្រូវការនិយាយច្រើនរឿងហ្នឹងវាមានវិធី2ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គពង្រៀនមួយវិធីផ្សព្វផ្សាយមេត្តាអញ្ចឹងមនុស្សខ្លះយើងប្រើធរតិយៈនឹងតំណតំណងធរតិយៈដោយការផ្សព្វផ្សាយមេត្តា ហើយបើធោតិយៈស្ដាប់គ្នាមិនបានប្រើវិធីកាចវិញគឺអាដានិយសោតអាដានិយសោតហ្នឹងមានពីរវិធីសាស្ត្រយើងប្តឹងសេនាទេវតាឲ្យចាត់ការពួកហ្នឹងប៉ុន្តែយ៉ាងណានោះក៏ទោះនិយាយច្រើនរឿងហ្នឹងប៉ុន្តែអាដានិយសោតមាននៅក្នុងសត្តបរិទ្ធអីដែរមានមានសភៅភានបរិយឬសត្តបរិទ្ធហ្នឹងបើកមើលឃើញហ្នឹងចឹងចឹងប៉ុណ្្នឹងចាបាទ ណាខ្ញុំកណាមកនេះគោលម្ដងទី1គឺចង់ស្រាប់ភាពប្រាប់លោកចាស់គ្រូថាយល់ទៀតច្បាស់ចាស់ពីមុនកណាថាដើរតលេងដើរអីចឹងដល់ពេលហើយទៅអត់ចូលយកទៅដាក់ស្ដាប់ខ້ອຍទេដល់ពេលបើកស្ដាប់ស្ដាប់ទៅចំច្បាស់ចាស់មកទៀតភ្លឺហើយទៅក៏ចាប់ដើមយកទៅដាក់ស្ដាប់ពេលរៀនតាំងពីហ្នឹងមក ហើយសំណួរមានសំណួរខ្ញុំកណាផ្ទាល់និងមានសំណួរមិត្តពធគាត់ផ្ដាំឲ្យសួរសរុបរបស់ខ្ញុំកណានេះខ្ញុំកណាឆ្លល់ត្រង់ថាអហេតុកៈកិរិយាចិត្តទៀនអអហេតុកៈកិរិយាចិត្តដួងទី1ហ្នឹងវាកិច្ចផ្សេងផ្សេងខ្ញុំណាអត់ឆ្ងល់ទេឆ្ងល់ត្រង់ថាវាមានឈ្មោះត្រង់មួយទៀតត្រង់ថាវិថីបដិបត្តិកៈមនសិការៈហើយ ជាគ្រឿងជាបាតឬក៏ជាជាគ្រឿងត្រនៃវិថីចិត្តចង់ទូលសួរលោកចាស់គ្រូថាតើវាត្រយ៉ាងម៉េចទៀតហើយទី2ហ្នឹងគឺអឺហេតុកិរិយាចិត្តដួងទី2គឺជាវនៈបដិបត្តិកមនស្ការៈជាបាជាជាគ្រឿងត្រនៃជីវ័នតើតើវាត្រយ៉ាងម៉េចទៀតកណាហើយអឺសំណួររបស់មិត្តពធដែលផ្ញើឲ្យខ្ញុំណាសួរលោកចាស់គ្រូគឺអឺឈ្មោះ មីស្នៃអ្នកគ្រូផៃស្គាល់កកណាទៀនអឺគាត់ផ្ដាំឲ្យសួរថាឧទាហរណ៍ពេលយើងធ្វើដំណើរតាមផ្លូវអីយើងឈប់បាត់ដៃបាត់ជើងអញ្ចឹងទៀនហើយទៅក៏សុំពួកអមនុស្សថាកូនចៅសុំបាត់ដៃបាត់ជើងអញ្ចឹងហើយហើយតែគាត់យល់ថាអឺនៅទីនៅព្រៃហ្នឹងវាមានពួកអមនុស្សថែអាសាអញ្ចឹងហើយគាត់បានសួរថាតើការសុំហ្នឹងជាមច្ឆាតថេដែរទេទៀន អញ្ចឹងហើយឃើញណាក៏គណៈចង់សារភាពថាធម៌ដែលលោកម្ចាស់គូសំដែងហ្នឹងគឺខ្ញុំណាស្ដាប់ទៅវាជ្រុលជ្រាបកើតបេតិគឺរងគឺស្បែកពេញទាំងអស់ហ្មងហើយអឺមានមិត្តភក្តិខ្ញុំណាហ្នឹងខ្ញុំណែនាំគេស្ដាប់ហាក់ដូចជាអត់មានប្រសិទ្ធភាពគឺខ្ញុំណាគុំមកថាបើកធោឲ្យឲ្យលឺទៅរកមកគេលឺដែរទៅបើកធោទៅគេដាក់កាសមកដល់ហើយគឺជន់អីទៅគេដើរចេញទៅក្រៅវត្តហ្នឹងទៅ គាត់ក៏មកដែរដែលទីទៀតទៅថាគាត់មានភ្លឺនៅទៀតអញ្ចឹងសូមរឹកថាព្រឺថាបកស្រាយទៀតអឺកិរិយាចិត្តនឹងដែលមានឈ្មោះថាវិថីបដិបាតកមនសិការៈជាបាតជាគ្រឿងទ្រឲ្យវិថីចិត្តនឹងក្នុងន័យថាបើវាអត់កើតឡើងទេវិថីចិត្តផ្សេងផ្សេងវាកើតអត់បានអញ្ចឹងក្នុងន័យហ្នឹងហើយដល់ទៅកិរិយាដួងទី2 វាធ្វើកិច្ចពីវោថវណៈមួយហើយនិងមโนទ្វារវចនៈមួយហ្នឹងឈ្មោះថាជាវនៈបដិបាតកវនៈសការៈមានន័យថាបើសិនជាអាចិត្តខណៈហ្នឹងកើតមិនបានទេអវិធ័យចិត្តជីវ័នហ្នឹងក៏កើតឡើងមិនរួចដែរក្នុងន័យហ្នឹងឯងហើយ mystic miss ណៃសួរហ្នឹងដោយគាត់សុំអនុញ្ញាតអីអញ្ចឹងអត់មាន បញ្ហាអីជាការផ្សព្វផ្សាយមេត្តាធម៌ធម្មតាអត់អីយើងមានតែសុំសុកអីពីគេអត់ផងហ្នឹងហើយបាទពាក្យគូសំ ណាខ្ញុំកណាសូមក្រាបថ្វាយបង្គំគុណកៅទាំង3និងក្រាបថ្វាយបង្គំចំពោះម្ចាស់គ្រូខ្ញុំកណាតាមពិតទៅនៅ ឆ្ងាយព្រោះទៅអត់ផ្លាក់លេខទៀតមកមកទាំងផិតភ័យដើម្បីស្កាត់មកជួបម្ចាស់គ្រូ គឺគោលម្ដងធំមានប្រយោជន៍ទៅដល់ជាជាធម្មតាពេលដែលយើងយល់ពធទៅ អ្នកស្រុកអ្នកភូមិយើង ហើយនឹងទីអារាមរបស់យើងនៅខេត្តភ្ជុំបិណ្ឌអញ្ចឹងមើលទៅឃើញសិតតែខុសចាគ្រូមើលទៅបើបើសិនជាយើងថាខ្ញុំដឹងជាងគេខ្ញុំខ្ញុំមើលទៅឃើញប្រពៃជាងគេដូចនេះឈួតជាងគេមើលមកហើយទៅបើខ្ញុំចាស់គ្រូអូខ្ញុំកណានេះមកចង់ជួបម្ចាស់គ្រូនេះចង់និយាយពីអឺខ្ញុំកណាសូមអរគុណព្រះអង្គដែលបានផ្ដល់អាវាតនៅក្នុង Facebook នៅក្នុង YouTube ខ្ញុំកណានឹងយល់ពធព្រះអង្គដែលនិយាយ ទូមានមកដល់អាវាតឃើញសាសនាពុទ្ធយើងនេះប្រពៃបើសិនជាយើងយល់វធឲ្យច្បាស់យើងឃើញថាប្រពៃនៅស្រុកកណាសវោអ្នកទិញចខោបនឹងដាក់ធារពងម្ដាយតាមផ្ទះហើយចង់សួរម្ចាស់គ្រូថាប្រពៃនេះខ្មែរយើង ពីមុនមកចខោបនឹងនឹកប្រាប់ពីដូនតាយើងមិនមែនព្រោះមានមតិមួយចំនួនគេប្រឆាំងនិយាយបកាយគ្នាថា ពីមុនយាយនៅបារាំងម្នាក់គាត់ធ្លាប់និយាយថា ពីមុនមកមានតែរបស់យួនទេមិនមែនរបស់ខ្មែរឥឡូវហ្នឹងខ្មែរយើងយកទម្លាប់តាមយួនហើយមួយទៀតចង់សួរលោកម្ចាស់ថាធិរពុកម្ដាយដែលស្លាប់ហើយហើយទៅកូនដាក់នៅមុខផ្ទះអញ្ចឹងគ្រាន់គ្រប់បូជាគុណពេលថ្ងៃបន់ថ្ងៃ សល់អីអញ្ចឹងហើយមតិមួយមួយទៀតថាយកទៅដាក់វត្តទៅឲ្យគាត់បានស្ដាប់លោកទេលោកអីអញ្ចឹងហើយទៅមួយមួយណាខុសមួយណាត្រូវហើយមួយទៀតមាន គេសួរខ្ញុំកណាថា ពាក្យថាសាសនានឹងប្រែថាម៉េចហើយទៅកណាឆ្លើយថាពាក្យថាសាសនានឹងបើប្រែថាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធហើយកណាធ្លាប់ស្ដាប់តាម YouTube តែកណាឆ្លើយត្រូវខុសសូមព្រះអង្គចាស់គ្រូជួយពយល់បកស្រាយផងកណាអត់ដឹងអឺចិត្តបាប12តែយើងធ្លាប់ហៅអកុសលចិត្តអញ្ចឹងណា អកុសលចិត្ត12ហ្នឹងវាចែកជាផ្នែកធំធំ3ចិត្តណាដែលវាជាប់ជាពាក់លមោបលោភលន់នឹងគឺជាលោភៈមូលចិត្តសបាយភ្លើតភ្លើនអីហ្នឹងហើយចិត្តណាដែលវាសាហាវហៅថាទោសមូលចិត្តឬក៏យើងតោមម្នោះកើតទុកអីហ្នឹងចិត្តណាដែលងងឹតវង្វេងមិនអាចដឹងសេចក្តីពិតបានហៅថាមោហមូលចិត្តមាន2 តើកបបីលៀងជំរះចិត្តនោះយ៉ាងណា យើងគ្មានឥទ្ធិពលលៀងទេ ក្រៅពីការចម្រើនការយល់ដឹងយើងទាំងអស់គ្នាកើតមកមានអវិជ្ជាស្រាប់តែម្ដង ignorance គឺវាមកតែម្ដង ពីព្រោះអវិជ្ជា គឺជាមេនៃសង្ខារៈព្រោះអញ្ចឹងកើតមកគ្មាន ពីណាយកសញ្ញាបត្របណ្ឌិតមកទេមែនទេហ្នឹងហើយអត់មានទេក៏ប៉ុន្តែ ដើម្បីឲ្យភាពអវិជ្ជានឹងវាបាត់សូន្យទៅតើត្រូវធ្វើយ៉ាងម៉េចវាមានតែរៀនរៀនរៀនរៀនយើងមិនដែលគិតថាអញវ័យអវិជ្ជាឲ្យចេញពីក្បាលអញអញវ័យអវិជ្ជាថាអត់ទេយើងគ្រាន់តែចម្រើនការយល់ដឹងឃើញទេដូចគ្នាយ៉ាងដូចខ្មែរលើកឧទាហរណ៍ថាងងឹតចឹងអត់មានទៅវ័យវាយ៉ាងម៉េចក្រៅពីការរស់ប្រតិបណដ្ឋបញ្ញាសមាអាភាมันមានពលឺអ្វីដែលមានពលឺស្មើនឹងបញ្ញាទេ ហើយដល់ចិត្តបន8ហៅថាមហាកុសល8មានអីខ្លះមានសទ្ធាមានសតិហេរិអីនឹងវាកើតនៅក្នុងនឹងឯងប្រព្រឹត្តទៅនៅក្នុងបញ្ញកិរិយាវត្ថុ10មានទានមានសិលមាននៃខមៈមានស្អីស្អីមានការធ្វើសេចក្តីល្អឲ្យសពគ្រប់ដែលយើងហៅថាអំពើល្អដែលយើងធ្វើនឹងឯងតើត្រូវធ្វើយ៉ាងណាដំបូងបំផុតមុននឹងធ្វើយ៉ាងណាត្រូវរៀនឲ្យយល់ថានឹងជាស្អីណាបើមិនចឹងទេវាច្រឡំ រាល់ថ្ងៃនឹងច្រឡំទៅធ្វើបន់ទៅធ្វើបាបសោះជាខ្វានទៅធ្វើបន់រាល់ថ្ងៃឧទាហរណ៍យកពាក្យបន់យកមកដាក់ទៅបន់រំដោះគ្រោះតាមពិតកំពុងចម្រើនបាប គឺចម្រើនមិច្ឆាទិដ្ឋថែអទៅបន់ធ្វើឲ្យលើកឡើងរាសីសិតតែកំពុងចម្រើនបាប តែយើង ច្រឡំដោយសារអីមិនព្រមរៀនយើងយើងមិនថាមិនព្រមរៀនឯគ្មានអ្នកបង្រៀននៅវត្តហ្នឹងអត់មានអ្នកបរៀនទេហងៃរឿងហ្នឹងមានតែអ្នកនាំឲ្យធ្វើតែអញ្ចឹង ទៅដល់វត្តឲ្យថ្វាយអង្គមព្រះទៅបានសេចក្តីសុខពេលកំពុងថ្វាយបង្គំនឹងកំពុងតែធ្វើបាបដោយយល់ថាពុទ្ធរូបនឹងឲ្យសេចក្តីសុខហើយចេតនាគ្នាថ្វាយអង្គមនោះគឺជាមិច្ឆាទិដ្ឋិកំពុងតែធ្វើណាដោយបងអូនសារៈនិយាយចឹងពីក្មេងមកឲ្យទៅទៅវត្តហ្នឹងក៏លេចមើលព្រះអង្គគិតថាព្រះអង្គកំពុងតែអង្គុយចាំឲ្យសុខចឹងចូលថ្វាយអង្គមទៅតែដល់យល់សច្ចៈធម៌ច្បាស់លាស់ព្រះអង្គធ្វើពីស្អីក៏នៅតែជាដុំថ្មក៏នៅតែជាស៊ីម៉ងក៏នៅតែជាស្អីចឹង ប៉ុន្តែយើងនៅគោរពក្នុងនាមជាការរលឹកគុណរបស់ព្រះអង្គអត់មានសុំអីកាលនេះជារូបតំណាងដូចយើងនាងគេឲ្យផ្កាមកអញ្ចឹងណាឧទាហរណ៍ឲ្យកសែងបាក់មកអីចឹងទៅណាយើងថែរក្សាវត្ថុអនុសាវរីយ៍ថែវាទុកឯងថែទុកឯងតើនាងនៅក្នុងនឹងអត់ណូវាគ្រាន់តែជាវត្ថុតំណាង ចៀនគេពាក់ប្រចាំចិត្តមិនមែនមនុស្សនៅក្នុងនឹងទេមនុស្សផ្សេងតែគ្រាន់តែគាត់ថកតំណាងទឹកចិត្តគាត់ថែរក្សាទុកប៉ុន្តែយើងទៅថ្វាយបង្គំព្រះរាល់ថ្ងៃយើងគិតថាពពុទ្ធនឹងឲ្យសុខថ្មងអានឹងឯងកំពុងធ្វើ បាបតែយើងអត់ដឹងបាបក្នុងទីនេះមិនមែនទុច្ចរិតទៅសម្លាប់ទៅធ្វើបាបនរណាទេ គឺកំពុង develop wrong view កំពុងតែចម្រើន មិច្ឆាទិដ្ឋិច្រើនឡើងច្រើនឡើងច្រើនឡើងឲ្យឆ្ងាយពីសច្ចធម៌អភ័ព្វប្រជាជន ខ្មែរយើងអភ័ព្វដោយស្មានថាជា ដំណើរទៅធ្វើបុណ្យក៏ប៉ុន្តែកំពុង តែអភិវឌ្ឍចម្រើនបាបកាន់តែច្រើនឡើងច្រើនឡើងច្រើនឡើងច្រើនឡើងទៅធ្វើបុណ្យដើម្បីសុំសុខយ៉ាងនេះសុំសុខយ៉ាងនោះមើលដូចឪពុកមីចដូនមួយ ថ្មមួយនៅកចេះ ហ្នឹងឯងដោយសារគាត់ធ្វើបន់អត់យល់អញ្ចឹងធ្វើអីក៏ធ្វើអ្នកគិរីចូលអីក៏ចូល ហើយប្រាថ្នាសុខប្រាថ្នាសុខប្រាថ្នាសុខប្រាថ្នាសុខស្រាប់តែកូនគាត់ពីរនាក់ចៅគាត់ពីរនាក់ជិះសឡាងទៅបនកឋិនឯបនសីមានេះមកភ្លេចលេចទៅស្លាប់ទាំងអស់ដល់ស្លាប់ទាំងអស់គាត់ក៏លក់ចិត្តមកអញធំធ្វើបនយូរហើយបនអត់ជួយអញសោះឃើញទេសួរថាតើគាត់ធ្វើពីមុនមកត្រូវអត់វាអត់ មិនបាច់តែទៅធ្វើស្អីខណ្ឌធោសូត្ររាល់ថ្ងៃសូត្រឲ្យមនុស្សកាត់មិឆាទិដ្ឋិមកកកោកប៉ិនគ្មានពីណាហែកប្រាប់ឯរឿងហ្នឹងអាត្មាលើកឧទាហរណ៍អឺវន្តាមិចេតយ៉ាងសัพពាំងសัพពឋានេសពតតតាំងអ្នកតែងបាលីហ្នឹងមិនមែនប្រពុតទៀតអ្នកខ្លះឲ្យទៅលើពាក្យបាលីសើធោប្រាទាំងអស់ឃើញទេខុសតាំងពីយល់អញ្ចឹងទៅអាហ្នឹងធោគេតែងណាអ្នកចេះភាសាបាលី ណាឥឡូវស្មានធ្លាប់រៀននិយាយបល័យបានតាកតិវសាសិស្មើនឹង how old are you ណាកੰសភកੰសអាផាសកាសិ how are you កហង្កេចសិ where you go ភាសាគេនិយាយតាហ្នឹងគេយកមកតែងបានអញ្ចឹងបានយកមកឆ្លោះគ្នាអាត្មានិយាយរឿងធូបរឿងអីគេតាំងចុះអ៊ីមេហេទីបៈហ្នឹងស្អីថាបាលីគេតែង បើយើងជឿថាឲ្យតែបល័យនឹងធោះចុះបើគេតែងបល័យមួយឲ្យកាប់គ្នាកាប់ដែរចុះថាបល័យគេតែងបានតាភាសាតានោះវន្តេមចេតយ៉ាងដល់ប្រែកាមមកប្រាថ្មិចខ្ញុំសូមថ្វាយបង្គំឈ្មោះព្រះបរមចេតីព្រមទាំងព្រះសារី រកធាតុនៃព្រះពុទ្ធនិងព្រះពុទ្ធរូបពុទ្ធរូបតំណាងអង្គព្រះមុនីដែលស្ថិតនៅគ្រប់ទីឋានៈនេះនោះទាំងអស់អាហ្នឹងគេប្រែពីបល័យមានតែប៉ុណ្្នឹងឯងប៉ុណ្្នឹងអត់តន់ខុសឯពោះកាមហ្នឹងប្រែប៉ុណ្្នឹង ដែរគេបន្ថែមលបោយ ដោយដែកជានៃគុណព្រះមានបុណ្យប្រសើរខ្ពស់ដែលតែងតែរំលោះរំដោះទុកភ័យអន្តរាយសពាក្យអត់ពិតទាំងអស់ពាក្យបន្ថែមឃើញទេហើយពុទ្ធឯណាទៅរំដោះទុករំដោះអីឯងនោះវាអត់អត់មានទេ ដែលតែងតែរំលោះរំដោះទុកភ័យអន្តរាយសូមឲ្យខ្ញុំបានសុខឃ្លាតចាក់ទុកផងទាំងឡាយខុសទៅទេ ជីវិតអត់មានរឿងសោមសុកទេបើសោមបានមាន អ្នកកើតទុកទេមែនទេបើសុំបានសុំបានយាយយាយយើង បានសុកងាប់ហើយក៏សូត្ររងហើយហ្នឹងហើយសូមឲ្យខ្ញុំបានសុកឃ្លាតចាក់ទុកផង ទាំងឡាយចុះពុទ្ធបរិញ្ញាថាម៉េចកំណត់ដឹងថាជីវិតនេះជាទុកអត់ឲ្យគេចទេថាជីវិតនេះគឺអញ្ចឹងត្រូវអាសិតត្រូវទទួលភាពពិតនៃជីវិតទៅជីវិតនឹងមាន លំនឹង ពពុទ្ធអត់ដែលពង្រៀនយើងទៅឲ្យសូមឲ្យខ្ញុំបានទៅសុខអត់ដែរអញ្ចឹងគណៈសុខមកដល់ព្រះអង្គឲ្យកំណត់ដឹងថានេះជាវិបាករបស់បុណ្យណានៅពេលដែលជួបអកុសលវិបាកដឹងថានេះជាវិបាករបស់អកុសលឲ្យកំណត់ដឹងអញ្ចឹងហើយត្រូវដើរយ៉ាងម៉េចជីវិតនឹងត្រូវដើរយ៉ាងម៉េចទៅទៀតត្រូវទទួលវាយ៉ាងម៉េចពុទ្ធបរិញ្ញាឲ្យដឹង ពីការទទួលនៅផលរបស់វាហើយដើម្បីដូរផលរបស់វាទៅអតីតអនាគតទៀតនឹងត្រូវធ្វើយ៉ាងម៉េចតែយើងអត់យកអានឹងយកមករៀនឲ្យទៅទៅវត្តសុំមកបើមិនបានដុតធូបដូចមិនបានទៅវត្តចឹងហើយដល់អាត្មានិយាយរឿងហ្នឹងខ្វះអីអ្នកខឹងអាត្មាមកកកោប៉ិនមានតែបងប្អូនអ្នកយល់សម័យក្រោយតែចឹងបានថាវាជាសម័យយើងសម័យនេះសម័យយើងខាងក្រោយនេះទៅអាចយល់រឿងហ្នឹងបាន សម័យដូនតាយើងហួសហើយហួសដលេព្រោះអាជំនឿផ្ដេសផ្ដាសនឹងចូលក្នុង ខួរក្បាលគាត់អស់លេងទៅវត្តគេនាំឲ្យគាត់ជឿចឹងចឹងចឹងចឹងទៀតឡើយទៅវត្តគេហុចធូបមកដុតធូបទៅថ្វាយអង្គមទៅបានសុខឃើញទេអនាំកូនកូនទៅហោថ្វាយអង្គមលោក ទៅ បានសុខអញ្ចឹងបានមានញាតិញោមខ្លះគាត់នាំកូនមកថ្វាយអង្គមហោថ្វាយអង្គមលោកទៅបានបនកូនបានសុខកូនបានមើលមកឈប់ឈប់មើលអាត្មាមានបនស្អីឲ្យ ព្រោះយើងអត់មានការពន្យល់ទេអញ្ចឹងបានសំណួរគាត់សួរថាចុះបើធ្លាប់តែអញ្ចឹងហើយការថ្វាយបង្គំការសំពះយើងបើយើងនិយាយថាត្រឹមតែជាជីវធម៌ជាវប្បធម៌ខ្មែរអានឹងធ្វើចោះតែបើមកថ្វាយបង្គំថ្មនេះគិតថាបានលៀបបានសំណាងអីមិនបាច់ថ្វាយទេខ្មែរគ្មានអីឲ្យទេនិយាយត្រង់ហ្មងណាតិចច្រឡំថាមកថ្វាយបង្គំថ្មថ្ងៃហ្នឹងទៅវិញ boss ឡើងប្រាក់ខែឲ្យអីមានទេ ឥឡូវសំណួរសួរមួយទៀតនេះសួរថារឿងដាក់ធាតដាក់នៅឯណារឿងដាក់នៅឯណានឹងយើងអ្នកគិតទេដាក់នៅឯណាដាក់ទៅព្រោះធាតដែលដុតហើយនឹងមិនខុសពីដុំថ្មមួយដុំឡើយគ្មានដឹងអីទេព្រះអង្គត្រាស់ថាម៉េចអជារੰងវតយ៉ាង កាយោបថវឹងអសិឆតធោអីចឹងណាកាយនេះមិននៅយូរឡើយតែមានវិញ្ញាណហើយអស់ហើយអស់មានវិញ្ញាណគ្រប់គ្រងហើយគឺជាមិនខាត់អស់សត្វ ឃើញទេអង្គត់អស់យើងដុតវារើហ៎សាកសពយើងដុតចេះរើហ៎អត់ទេហ្នឹងហើយយ៉ាងច្រើនរួញដៃកញ្ញកញ្ញងអីបន្តិចតែប៉ុណ្្នឹងពេលដុតហ្នឹងឯងអាហ្នឹងវាដោយសារក្តៅវាទាញទេអញ្ចឹងដុំថ្ម ខាងក្រៅដីខាងក្រៅយ៉ាងណា សាកសពដូចគ្នាវាគ្មានភូតគ្មានអីដូចចាស់ចាស់និយាយថាវានៅសល់នេះវានៅសល់នោះ feeling របស់យើងទេ ជាថាខ្មោចលងខ្មោចអីនោះ ដោយអាត្មាដើរពីក្មេងដើរទៅស្រែហើយថាអញ្ច្រាំងស្រូវវាលន់ប្រឹបប្រឹបឯណាដើរពីក្រោយឯងរឿងតែខ្លួនយើងចដូនមួយមួយអាត្មាចដូនមួយអាត្មាមួយគេបួសមួយអាត្មានោះហើយមានបងម្នាក់ប៉ុន្តែសាច់ខាងគាត់នោះស្លាប់អីប្រឡងគេទុកលើគាត់ចាគាត់ឈើរនាបវាប្រហោងប្រហោងហើយគាត់ទន្ទិញវិយាករបល័យនៅលើហ្នឹងហើយអាត្មាសួរថាលបង អត់ខ្លាចទេមិនខ្លាចអីបងប្អូនឯងតែអញ្ចឹងខ្លាចអីបងប្អូនឯងអាត្មាសាកមើលអ្នកអត់ខ្លាចអាប្រឡងហ្នឹងនៅចុងក្រេចេះហើយគេសឹងលើក្រេទៅទិញវិយកអការនបងលឹងបំបាច់អីចឹងណាអាត្មាយកឈើមួយពួនរសរុកគ្រុលគ្រុលគឺស្ងាត់មកសទូដល់ស្ងាត់មកសទូគេទិញទៀតទិញទៀតមកលុកគ្រុលស្ងាត់ទៀត ស្ងាត់គេគេឡើងអង្គុយអង្គុយមើលអង្គុយមើលឈុំទិញមើលមើលមើលស្រាប់តែវាឃើញអាអាកាជើនោះវាលុតក្រលចិត្តថ្មឈោបាំងអញ្ចឹងហើយរុកអញ្ចេះហ្នឹងមានឃើញថ្មឃើញតែកាជើលូតមានអីកម្មចដាលប្រហែលចិត្ត10កម្មលុតតែព្រីតព្រីតដល់ដៃរត់ទៅជើងទៅម៉ែអូយម៉ែអូយមិនបានទេហើយដើរអួតប្រាប់គេថាខ្មោចលងរហូតតាមខ្មោចខ្មោចនោះនេះសោះ ហ្នឹងហើយអាត្មាធ្លាប់ធ្វើកំឡាគេហ្នឹងច្រើនតាអឺបាបមកកណោម្ដងទៀតនោះធ្វើបាបសក្រាចហ្មងតាំងនៅណេននោះសក្រាចចូលចិត្តដើរលេងអត់ព្រមរៀនទេអត់ទៅយប់យប់ពីរអ្នកគ្រូសូត្រដើរលេងផ្ទះគេទៅមើលទូទស្សន៍ហើយយើងនៅរៀនដល់អញ្ចឹងទៅនៅវត្តមានអាទីងម៉ងទីងម៉ងធំធំហ្នឹងហើយមានក្បាលក្បាលសសចេះ អាត្មាវាតូចស្រាលខ្លួននឹងឡើងទៅតាមពអួចលោកលោកចាក់សោទ្វាអាត្មាឡើងទៅតាមពអួចយកអាទីងមងទៅរៀបដាក់លើក្រេលោកឲ្យគ្រប់កណាត់ស្ថោអត់ហើយទៅមើលតែម៉ោងលោកចិត្តចប់ភាកមកវិញហ្នឹងដុតធូបដាក់ខាងខាងចឹងក្បែរហ្នឹងអត់ឆេះយើងដុតឲ្យនៅមើលដែរចិត្តដល់ម៉ោងមកបែរយើងដុតដល់ពេលលោកចាក់ខោព្រឹប ចូលទៅខណៈបោកខ្វាំងព្រុសដល់ដៃដែរស្គ្រីចហើយលោកសោចលោកសោចប្រឡប់យើងឲ្យអាត្មាអីណេណេណីរត់មកអាទីគុណមិនអីអីហ្នឹងរឿងអីហ្នឹងលោកសោចហាហាហាហាហាលោកសោចប្រឡប់ហ្នឹងលោកភ័យលោកអីហ្នឹងហីឯងដូចព្រៀលភ្នែកមិនទេវុយមិញភ័យភ័យមិនចេះសួរអញ្ចឹងដែរមិញនោះចូលទៅដូចឃើញភ្លើងឃ្យូផងក្រហមផង ភ្លើងធូបសូមទៅជាភ្លើងឃីវភ្លើងក្រមណាអាដាក់អារម្មណ៍ខ្លាចអញ្ចឹងឲ្យឃើញទៅវាជាម៉ៃទៅរឿងអីផ្សេងរំតែដឹងដល់ពេលលោកដឹងមែនទេ បានជេរលោកមកវត្តដល់ពេលត្រូវគេររឿងគេររឿងលោកធំធំណាអាត្មាលោក ទូជាង គេមានគេររឿងណាហ្នឹងហើយអញ្ចឹងថាវិលមកវិញថាឆ្អឹងនេះអត់មានដឹងអីទេ យើងដើររាល់ថ្ងៃលើដីនឹងមិនដឹងជន់ឆ្អឹងមនុស្សសម័យមុនប្រហែលទេ មនុស្សរាប់លានឆ្នាំអីបងប្អូនគិតមើលមើលតើមនុស្សងាប់ដូចស្រុកខ្មែរយើងស្លាប់មិនដឹងឆ្អឹងនៅណាខ្លះទេសម័យពលពតអីមិនដឹងតាណាឆ្អឹងគេឆ្អឹងយើងអីណានេះទេស្លាប់ពីមួយចំណន់ទៅមួយចំណន់យើងទាំងអស់គ្នា100ឆ្នាំទៀតងាប់ទាំងអស់ហ្នឹងឯងថាយូរទៅចុះហ្នឹងហើយទាំងអស់ទៅជាសាច់ទៅជាឈាមទៅជាឆ្អឹងអាលាយពេញផែនដីហ្នឹង ហ្នឹងហើយវាកើទៅជាជីដាំដុះទៅអ្នកក្រោយគេហូបថោទៀតចឹងទៅមានអីទេរឿងឆ្អឹងយកទៅដាក់ណាអត់ចេះប្រកែកអីរឿងយើងទេហ្នឹងស្រេចលើយើងទេហើយរឿងយកធាតទៅដាក់វត្តឲ្យស្ដាប់ធัวហ្នឹងចំជាឆោតណាស់ហើយនៅមានតិចគ្រាន់តែគ្រាន់តែបែកกระដាស់តិចបន្តិចហ្នឹងស្ដាប់អត់ទាំងបានផងហើយមុំទៅដុតកជាអើយ អានេះវាអ្នកនងក្រោយជួនកាលធ្វើយកអាតែមរបស់ខ្លួនឯងទៀតណាអូយអាណិតម៉ែណាឲ្យម៉ែទៅស្ដាប់ធัวបើកាលម៉ែនៅអត់ឲ្យទៅទេឲ្យនៅមើលកូនណាប៉ុន្តែម៉ែខ្លះឲ្យទៅមិនទៅទៀតប៉ុន្តែឥឡូវហ្នឹងម៉ែខ្លះតាមចង់ឲ្យទៅឯវត្តនិយាយមែនទេវត្តខ្លះតាមចង់ឲ្យទៅចាស់ចាស់ទៅខូចមនុស្សអស់ទៅឲ្យតធូបទៅតបន់ទៅតស្អីឡើងខូចមនុស្សអស់លីង អញ្ចឹងបានបងប្អូនស្ដាប់ឆាប់យល់ដោយសារអត់ទៅសូវចាប់ភ្ជាប់ហ្វមដោយគាត់គេអត់សូវបញ្ចូលអាស្អីមโนគុំអុតធូបនឹងច្រើនពេកបានយើង ស្ដាប់ឆាប់យល់នឹងចាស់ចាស់ងាយទេប៉ុន្តែទៅស្រុកខ្មែរថ្ងៃមុនស្រាប់តែជួបជដូនមួយគាត់អាយុ80គាត់ថាទឹមយល់ហ្នឹងហើយចិត្តផែតដែរគាត់ទឹមយល់គាត់ទៅវត្តតាំងពីអាយុជាង10ឆ្នាំអត់ទៅដុតបនដុតធូបបនដុតធូបបនដឹងបនស្អីឥឡូវគាត់ទឹមយល់ ដល់ចាស់យល់ស្មាតែយីអស់ចាទៅវាសំតែក្មេងយល់ឥឡូវមាន ចាស់យល់ដែរពោះស្លែដុសក្នុងក្បាលគាត់លំពេញហើយលេកោរួចងាយនឹងចឹងមានអីទៀតទេបាទកណាក្រាបថ្វាយបង្គំគុណចាស់គ្រូហើយដោយសារពេលវេលាខ្លីកណាដាក់សំណួរសួរដំបងទៅហើយអឺសួរពាក់ព័ន្ធនឹងរឿងកណាផ្ញើលុយទៅឲ្យអ្នកម្ដាយខ្ញុំណាហើយទៅក៏ គាត់ចាស់ចាស់គាត់ចូលចិត្តធ្វើបន់ប៉ុន្តែការធ្វើបន់របស់គាត់លោភអញ្ចឹងទៅកណាក៏បាននិយាយថាអ្នកម្ដាយឬក៏លោកពុកហ្នឹងធ្វើបន់តាមសទ្ធាទៅ មិនច្រើនពេកទេព្រោះកូនអត់មានលទ្ធភាពទេកូនផ្ញើតាមខែចឹងមួយខែប្រហែលកំណត់អត់មានផ្ញើទាំងអស់ទេអញ្ចឹងណាដល់អញ្ចឹងប្រហែលជាគាត់អសទ្ធាអញ្ចឹងកណាបើថាមានពាក្យសម្ដីនិយាយជាមួយគាត់អញ្ចឹងតើកណាហ្នឹងខុសដែរឬទេទី1ទី2គាត់ ពេលដែលគាត់ធ្វើចហានទៅវត្តអីចឹងគាត់ចាប់ដើមចូលមកបួងសួងឧទ្ទិសកសលអីចឹងគាត់ថាបើសិនអត់ឧទ្ទិសទេអត់បានដល់ញាតិកាទេទីទី2ទី3ចង់សួរមួយទៀតពាក់ព័ន្ធនឹងរឿងបាយបិទត្បូងបាយដែលយើងរាប់បាតហើយចង់ក្រោយយើងយកដៃទៅចាប់អាហ្នឹងហេតុផលអីគេបានគេធ្វើអញ្ចឹងកណាអត់យល់កន្លែងហ្នឹងហើយទី3ពាក់ព័ន្ធនឹងរឿងបងប្អូនបងប្អូនកណាតែងតែបញ្យល់តែ គាត់ចូលចិត្តអារឿងគ្រូរឿងគ្រូទាយអញ្ចឹងណាប៉ុន្តែគាត់ចូលចិត្តធ្វើបន់ដែរប៉ុន្តែកណាមិនដឹងថាធ្វើនិយាយបែបម៉េចជាមួយឲ្យគាត់យល់ណាគាត់ដល់ពេលនិយាយយល់ទៅគាត់ថាខ្ញុំគ្រូធေါ်ហើយទៅមិនដឹងចូលចង់សួរប៉ុណ្ណឹងដោយសារពេលវេលាខ្លីអរគុណគុំចាស់អឺការនិយាយណែនាំដោយមេត្តាករុណាធម៌វាអត់មានបញ្ហាអីទេជាមួយឪពុកម្ដាយជាមួយ គ្រូជាមួយចាស់ទុំអីក៏ដោយ កុំឲ្យតែយើងប្រមាថគាត់និយាយក្នុងការដាស់តឿនដោយល្អអត់អីទេរឿងធ្វើបន់ចូលចិត្តធ្វើបន់ចាស់ចាស់យើងមានគាត់ស្លាប់ដោយសារពាក្យបន់បន់បន់បន់បន់បន់បន់ស្លាប់រឿងហ្នឹងហ្មងមានមានឃើញឃ្លីបមួយអាត្មាដោះស្រាយរឿងបាសិកាម្នាក់គាត់រឿងគេបញ្ចូលរូបប្តីគាត់នោះហើយអស់12000ដុល្លារណាអានឹងគឺកំងឲ្យធ្វើហ្នឹងមានឃើញទេឃ្លីបហ្នឹង មានអ្នកដ៏ច្រើនទៀតដែលអស់លុយរាប់ពាន់រាប់ម៉ឺនដុល្លារដោយសារតែអារឿងគេកំងឲ្យធ្វើនឹងឯងបនពិតប្រកបគឺវាត្រូវតែចេញពីការយល់របស់យើង ហើយ មានរឿងជាច្រើនដែលឧទាហរណ៍ថាឲ្យតែយើងធ្វើត្រូវបន្តិចបន្តួចក៏វាមានផលច្រើនដែរធ្វើត្រូវនឹងត្រូវយ៉ាងម៉េចត្រូវដោយការយល់របស់យើង ចាត់ទុកថារបស់នឹងគួរធ្វើឧទាហរណ៍ កាលដែលព្រះបជិកកពុទ្ធមួយអង្គទៅបិណ្ឌបាតទៅរត់ទឹកឃុំយកទៅធ្វើឆ្នាំឲ្យព្រះបជិកពុទ្ធមួយអង្គទៀតធ្វើឆ្នាំជាជាបាល់តបៅឃើញទេនាងម្នាក់ហ្នឹងជាអ្នកបម្រើ គេទេចង្អុលទៅផ្ទះអ្នកលក់ទឹកឃុំ អ្នកលក់ទឹកឃុំ បានធ្វើបន់ដល់ពេល បានទឹកឃុំនឹងហើយ នាងនឹងគិតថា បើបានតែទឹកខ្មុំវាគ្មាន កណាត់រុំដបៅហ្នឹងវាមិនគ្រប់ចឹងនាងអត់មានអីច្រើនទេមានតែកណាត់រុំដបៅបន្តិចទេព្រោះឲ្យត្រូវតាមតម្រូវការហ្នឹងដែរហៅថាប៉ុនមានបញ្ញាឃើញទេមានអាចារ្យណាកំងឲ្យនាងធ្វើទេអត់ទេអត់មានរឿងបច្ច័យត្រូវប៉ុណ្ណេះប៉ុណ្ណោះប៉ុណ្ណេះប៉ុណ្ណោះអត់ទេកើតពីការយល់ខ្វះអីធ្វើនឹងធ្វើទៅចំតម្រូវការដែលអ្នកទទួលនឹងត្រូវការ តែយើងឥឡូវពាក្យតប៉ុនច្រើនឲ្យធ្វើបច្ច័យ4ដូចដូចប្អូនណាមិញប្អូនអត់ផ្លាកលេខមិញហ្នឹងហើយគាត់ចង់ឲ្យនិយាយទៅម្ដាយគាត់ពូម្ដាយគាត់សនំពោធ្វើបច្ច័យ4បច្ច័យ4ធៀតពិតពពៈបរោះយើង ធ្វើឡើង មិនមែនធ្វើឲ្យលោកទេមែនទេពពៈបរោះយើងមិនមែនធ្វើឲ្យលោកទេ គឺបង្រៀនកូនកូនឲ្យជូនបច្ច័យ4ដល់ឪពុកម្ដាយទេអានេះនៃដើមណា ឲ្យកូនកូនយកមហូបអាហារសម្លៀកបំពាក់ឆ្នាំ សង្កូវឬក៏ឧបភោគបរិភោគហ្នឹងដើម្បីឲ្យជូនទៅឪពុកម្ដាយនេះមូលហេតុដើមដែលពពកបរិយើងបង្កើត ពាក្យថាបុណ្យបច្ច័យ4មិនមែនធ្វើទិសដៅឲ្យលោកទេស្ដាប់មកទៀតនិយមន័យដើមនៃបុណ្យបច្ច័យ4ដែលពពកបរិយើងជាចាស់ព្រឹទ្ធាចាររបស់យើងឃើញកូនកូនអត់គិតម៉ែឪសោះ កូនកូនខ្លះអត់គិតម៉ែឪទេអញ្ចឹងទៅក៏បង្កើតពាក្យថាបុណ្យបច្ច័យ4ដើម្បីឲ្យកូននឹងយកគ្រឿងឧបភោគបរិភោគរបស់ប្រើប្រាស់ហ្នឹងយកទៅជូនម្ដាយថ្វាយអង្គមជូនម្ដាយទៅក៏ប៉ុន្តែដោយសារយើងជាអ្នកគោរពកាន់ពុទ្ធសាសនាផងក៏និមន្តប្រសងមកដើម្បីទទួលទានឲ្យម្ដាយនឹងបានធ្វើទានផងប៉ុណ្ណឹងទេ លោកនិងអាចារ្យជា រឿង បន្តបន្សំបំផុត ដើម្បីឲ្យឪពុកម្ដាយនឹងជ្រះថ្លាទេតែរឿងដែលគោដៅបំផុតនឹងពុទ្ធបរិបបង្កើតបនបច្ច័យ4ដើម្បីឲ្យកូនកូនឧបត្ថម្ភម៉ែឪប៉ុន្តែឥឡូវហ្នឹងវាទៅជាខ្វល់រឿងតែប្រកេនលោកវិញទៅណាទៅលោកម៉ានអង្គមុនសគ្រាចសគ្រាចដាក់នេះ4នេះ4ធ្វើបនឲ្យម៉ែលហាមដដែលឃើញវាខុសនិយមន័យហ៎ហើយអាត្មានិយាយរឿងហ្នឹងដែលលោកលោកសគ្រាចសគ្រាចខឹងអាត្មានឹងរឿងអីរឿងវាដាច់របស់លោក Ha ha ha. នោះហើយត្រូវហើយអីមួយទៀតមិញសួរអីសួរច្រើនដែរមិញភ្លេចអស់ទី2គាត់ពេលតែគាត់ដាក់ចង្ហាន់អញ្ចឹងហើយនឹងឧទ្ទិសយើងឥឡូវវាជាប់ហ្វមទៀតរាល់ថ្ងៃអាត្មានេះមកចឹងចឹងបងប្អូនប្រកេនចង្ហាន់មិនបាច់អស់អាត្មាឲ្យពួកឯងអាត្មាឆាន់ស្រួលហ្នឹងហើយ ហើយទៅទៅដល់គេថាអូយនឹកឃើញខ្មោចគេបានអោយឯងឆានឯងបើអត់ខ្មោចគ្មានអីស៊ីទេមើលអញ្ចឹងថ្ងៃឃើញដល់ខែភ្ជុំបានលោកសបោបើខុសពីហ្នឹងអត់សបោរឿងតេកណានុវទានព្រះអង្គសំដែងប៉ុនគ្មានពីណាឲ្យធ្វើរហូតចឹងទេធ្វើម្ដងម្កាលដែរហ្នឹងធ្វើសោះនឹងខាននិយាយរួមទៅអ្នកស្លាប់ហើយតែធាតពិតយើងត្រូវគិតមនុស្សរស់ហៅតាទៀនខែភ្លឺ ឲ្យប្រមាណហូបប៉ុណ្ណឹងឥឡូវចិត្តជុំទៀតនៅខ្មែរយើងបោះមិនដឹងអស់ប៉ុន្មានទៀតឯបាយបិណ្ឌហ្នឹងហើយហើយសាកយកមហូបអាហារទៅឲ្យអ្នកក្រមកឲ្យមកកញ្ចប់ហូបអស់មកកញ្ចប់ឥឡូវមែនទេកង្វែចឹងវិញទៅមានទេល្អហើយអាបាយបិទត្បូងស្អីស្អីហ្នឹងសិតតែជំនឿខុសទាំងអស់ហ្នឹងប៉ុន្តែគាត់សិក្សាដែរតែគាត់សិក្សាហើយគាត់ apply អត់ត្រូវ ដោយសារមានមានកំណើតប្រែខ្លះវាដើរស៊ីរបស់កក្រិចដោយសារបាបកម្មរបស់វាអញ្ចឹងបានជាគាត់ដាក់បាតហើយយកដៃឆ្វេងយកមកចាប់អាហារហ្នឹងទៅដាក់ក្នុងស្លឹកចេកឲ្យទៅជារបស់សាវម៉ងលាយគ្នាទៅទៅដាក់មកកន្លែងឲ្យសាវម៉ងឲ្យពួកហ្នឹងស៊ីទៅពិនធាតពិតយើង ដាក់ក៏វាស៊ីតែអញ្ចឹងមិនដាក់ក៏វាស៊ីតែអញ្ចឹងបាបវាវាឲ្យដើរស៊ីតែរបស់អញ្ចឹងតាមគំនូសម្រាមតាមភក់ជ្រំអីចឹងចឹងយើងមិនដាក់ក៏អញ្ចឹងដល់យើងដាក់ទៅមានបានប្រយោជន៍អីបានតែស្អុយហ្នឹងបានតែខូចបរិយា ហានហើយអាវប្បធម៌ទៅបោះចោលអញ្ចឹងបានតែស្រុកអត់តាន់អភិវឌ្ឍទេតែស្រុកគេអភិវឌ្ឍហ៊ានធ្វើអញ្ចឹងខុសខុសច្បាប់វាពង្រាយហ៎ហើយបើមែនតែនទៅអាត្មាតែនិយាយថាបោះបាយបិណ្ឌចេះតែថាបោះឲ្យប្រែតបោះមិនស្រួលវាធ្ងន់ជាងខ្មោចអូវប្រឡាក់វត្តហ្នឹងហើយប៉ុន្តែមិនទៅហាមអីទេជាសិទ្ធិសេរីភាព ចង់ធ្វើអីក៏ធ្វើទៅប៉ុន្តែឲ្យយើងគិតថា វាមានប្រយោជន៍ឬអត់ការប្របាទអង្គឌួងបង្កើតអត់មានតែអបាយបិណ្ឌអបាយបិណ្ឌជាកើតពីក្រោយទៀតទេអ្នកដែលបង្កើតបុណ្យជុំបិណ្ឌនឹងមែនទែនគឺប្របាទអង្គឌួងប៉ុន្តែនៅក្នុងពងសាវតាកន្លែងហ្នឹងអត់មានរឿងនិយាយបាយបិណ្ឌទេមនុស្សជាមានជំនឿអីប្រទេសផ្ដាសកុហកផ្សំក្រោយមកខ្លាចមនុស្សអត់ទៅវត្តចាស់ចាស់បង្កើតពាក្យកុហកថាណាអត់ទៅបោះបាយបិណ្ឌប្រែតជេ ប្រែតដាក់ផ្ដាសាងើយក៏យកចង្ហាន់ទៅប្រគេនទៅព្រោះប្រែតដើមមើល10អេ7វត្ត ហ្នឹងហើយលោកជាបំប៉ោងទៅគុំ7វត្តវាសបោលោកហ្នឹងហើយហើយដល់នៅនេះអត់វត្តហ្នឹងគិតតែម៉េចឥឡូវហ្នឹងហើយអញ្ចឹងបានថាចាស់ចាស់យើងកុហកច្រើនណាចាស់ចាស់តាំងពីរឿងហូបអំពៅឡើងអាស៊ីចុងអំពៅដូចជាហែលទឹក អត់ដែលរៀនហែលដាក់ទៅលេចឥឡូវហ្នឹងអហើយស្អីអាផ្កាកាផ្លោកហ៎ ដាក់អាហ្នឹងទៅ អីពុកឆ្អឹងគាត់វាអត់ថ្មីហូបមិនតាន់យើងហ៎ហើយត្រីមិនណាស៊ីកតុយទៅចេះហែលទឹកអាកន្លែងឆ្ងាញ់គាត់យកហ្នឹងមានរឿងច្រើនណាគាត់ច្រើនកុហកបំភ័យយើងប៉ុន្តែយើង មិនទៅថាគាត់យ៉ាងម៉េចទេយើងត្រូវតែសិក្សា ចាស់ចាស់ច្រើន ដាក់ប្រស្នាយើងយើងត្រូវសិក្សាដោះប្រស្នាហ្នឹងបានយើង អាចមានបញ្ញាចេះគិតខ្លួនឯងមានអីទៀតមិញអស់ហើយបានតែណាផ្នែកបានតែមួយទៀតឬក៏ពីរទៀតដល់មកគណៈដោយសារពេលវេលាខ្លីអញ្ចឹងសូមប្រកេនសំណួរគ្រូត្មងហើយមុននឹងប្រកេនសំណួរលោកគ្រូនេះក៏សូមថ្លែងអំណរគុណដល់លោកគ្រូជាខ្លាំងដោយសារតាកណាថ្ងៃមួយនោះធ្វើការវេនយប់ទៅក៏អបសុកបើក YouTube ដាក់កាសតិចស្ដាប់ធ្វើការបណ្ដា ហើយក៏បានយល់ដឹងច្រើនហើយខ្ញុំកណាឆ្ងល់ពីរឿងអមនុស្សហ្នឹងឃើញคลิปគ្រូមួយคลิปហ្នឹងដាក់ចំណងជើងថាដើម្បីរស់ឲ្យឆ្ងាយពីអមនុស្សអញ្ចឹងខ្ញុំកណាក៏តាំងចិត្តថាទៅវិញផ្ទះហ្នឹងក៏តាំងចិត្តដាក់ទង់ពុទ្ធសាសនាអត់ឲ្យ មានជំនាញផ្ទះអត់កាន់ធូបហើយចង់សួរទៅលោកគ្រូថាក្នុងមួយកន្លែងនោះលោកគ្រូថាតើតរៀនសូត្រមិនមែនតែមកតាំងចិត្តបានទេ ចឹងខ្ញុំកណាចង់ដឹងថាតើតាំងរៀនសូត្រពីកន្លែងណារៀនសូត្រពីអ្វីដើម្បីខ្ញុំកណាបានដឹងចាប់ផ្ដើមរៀនសូត្រទៅ ហើយនឹងកុំឲ្យជាប់ពាក់ព័ន្ធជាមួយនឹងអាមនុស្សនឹងឃើញថាវាពិបាកច្រើននៅខ្ញុំកណាស្ដាប់ហើយជ្រះថ្លាសុបាយចិត្តខលទៅម៉ែទៅប៉ាទៅពយល់គាត់ពីរឿងនឹងដល់តខលយូរយូរទៅនិយាយទៅពីរឿងហ្នឹងគាត់ឡើងយ៉ាងនិយាយជាមួយឲ្យតខលឲ្យតែនិយាយឲ្យតែហ្នឹងតែមកនិយាយទៅរឿងហ្នឹង ណាដល់គាត់គាត់ថាអានឹងជាប្រពៃណីពីដើមតើអត់ទេប៉ាខ្ញុំរៀនតាំងពីថ្នាក់ទី1មកដល់ប៉ុណ្ណឹងវាអត់មានក្នុងប្រវត្តិវិជាភូមិវិជាវាអត់មានដល់អញ្ចឹងទៅនិយាយទៅវាផ្សេងពីគាត់ទៅគាត់ចេះតែតាំងអានឹងឥឡូវបែកណាណាហើយមួយទៀតតកតងនឹងបាណាតិបាតាហ្នឹងខ្ញុំកណាគិតថាវាពិបាកក្នុងជីវភាពជីវិតដោយសារអី នៅកូរ៉េនេះយើងអាចធ្វើការមានចំណូលទៅមានគេសັດតិឃាតគេអញ្ចឹងយើងអាចយកលុយទៅទិញបាន ប៉ុន្តែបើដូចនៅខ្មែរយើងអញ្ចឹងដូចឧទាហរណ៍ថាខ្ញុំកណាទៅវិញអញ្ចឹងទៅចំណូលវាអត់គ្រប់គ្រាន់អីទៅត្រូវការដាក់មងជងសទូចអីចឹងណាកណា ណា ពាក់ព័ន្ធអាកន្លែងហ្នឹងអញ្ចឹងវាពិបាកបើថាត្រឹមដូចមន់ដូចទាដូចអីហ្នឹងអាហ្នឹងវាគួរញើតមែនហើយពីព្រោះអីយើងយើងយកខ្លួនជាឧបមាទៅថាបើសិនជាគេចាប់យើងភ្ងើយឡើងអាកតែយើងឈឺចាប់ទេហើយកូនចៅយើងខឹងទេ អាហ្នឹងវាគួរក្រៃរ៉ៃប៉ុន្តែចំពោះត្រីសាច់ហ្នឹងត្រីហ្នឹងដូចពិបាកមកគ្រូកណាសូមប្រគេនប៉ុណ្ណឹងគ្រូហ្នឹងហើយដែលថារៀនហ្នឹងយើងរៀនឲ្យដឹងពីអឺដំណើររបស់ចិត្តដំណើររបស់ការបដិសន្ធិរបស់សត្វក្នុងលោកដល់យើងឃើញកំណើតពួកអមនុស្សហ្នឹងតាមការយើងសិក្សាមកយើងអាណិតយើងអត់មានអីគួរឲ្យខ្លាចពួកហ្នឹងឯង អានៅពេលដែលយល់ច្បាស់អាត្មាដែលខ្លាចឲ្យពួកហ្នឹងតែអាណិតវិញបានវាចេះតែមកធ្វើមនុស្សហ្នឹងព្រោះវាពិបាក វាមានទុកវាអត់សុខវាកាប់តោស័កចឹងទៅវាជិះធ្វើទៅប៉ិនធ្វើបានតែពីណាគ្រប់វាហ្នឹងតែពីណាខ្លាំងវាអត់ហ៊ានទេចឹងវាត្រូវការសេចក្តីសុខពីយើងចឹងបានយើងត្រូវសិក្សាឲ្យស្គាល់ពីផលវិបាករបស់វាទៅក៏ផ្សព្វផ្សាយមេត្តាធម៌ទៅល្អហើយចប់អត់មានអីទេ អត់មានអីសំខាន់គឺយើងដឹងហ្នឹងមកនៅតែរឿងដឹងល្អហើយរឿងត្រីសាច់អីក៏ដោយឲ្យយើងរួចខ្លួន វាមិនរួចទេអាហ្នឹងគ្រាន់តែវាប្រៀបធៀបមួយទាមួយជ្រូកអីវាវាតិចជាងហ្នឹងឲ្យវាអត់តែហ្មងមិនអាចផ្អត់ទេណាបាទបាទបាទកណាសូមក្រាបថ្វាយបង្គំចាស់គ្រូសេចក្តីគ្រប់ចាស់ថ្លា ខ្ញុំកណាសូមដំបងសូមអរគុណម្ចាស់ក្រៃពេកដែលបានយល់អំពីបរមត្ថធម៌ខ្លះខ្លះមិនថាទាំងអស់ទេព្រោះដំបងឡើយ ការសិក្សាបរមត្ថធម៌ហ្នឹងវាពីខ្ញុំកណាហ្នឹងទន្ទិញចប់ហ្នឹងយើងថាឲ្យតែចង់រៀនថា2ទៅ3ថ្ងៃយើងអាចទន្ទិញចប់ ចិត្តចេតសិករូបនិព្វានអីណាប៉ិនមិនដឹងថាចិត្តហើយនឹងចេតសិកនឹងវាខុសគ្នាយ៉ាងណាទេអត់ចង់និយាយថាច្រឡំគ្នាណាច្រឡំគ្នាហើយដូចម្ចាស់គ្រូសតសំដែងទោះបីជាយើងរៀនបល័យបានប៉ុណ្ណាក៏มันអាចចាក់អាសភាវៈធរនឹងឲ្យឲ្យមុតឲ្យយល់អំពីសភាវៈនឹងបាននឹងកណាបានស្វែងយល់ច្រើន ដោយសារតែដំណើរនៃជីវិត មានការនឿយណាយច្រើនហត់នឿយច្រើនអញ្ចឹងហើយចេះតែស្វែងយល់ស្វែងយល់យើងមានគ្រូជាច្រើនដែលគាត់បង្រៀនដូចជាគ្រូអគ្គបណ្ឌិតបុត្រវងក្តីអឺលោកគ្រូបឋមបាសនាសម្ពធានក្តីយើងក្តោបក្តោបតិនន័យអត់បានដូចគ្រូអគ្គទៅគាត់ហោទៅយើងចាប់យកចំណុចអត់បាន រហូតដល់លោកគ្រូគូអិនកាក្តីក៏បានតែព្រោះតែយើងចាប់យកក្លឹមអត់បានរហូតដល់ស្វែងយល់អំពីការសមាធិក្តីដោយគេហៅថាចាប់យកទី តាំងវាអត់បានពធដូចនៅនៅពីសវាទាំងអស់ពិសេសទស្សនៈផ្នែកទស្សនៈខាងក្រៅហ្នឹងគឺខ្ញុំកណាស្វែងយល់ជាច្រើននឹងតាកតងអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រនៅក្តី វិទ្យាសាស្ត្រផ្សេងៗហ្នឹងច្រើនដល់មកបាន យល់អំពីលំចាស់គ្រូបានពន្យល់អំពីបរមត្តធម៌តាមឃ្លីបវីដេអូសង្ខេបសង្ខេបហ្នឹងគឺមានភាពទូលាយមែនតើណាសូមអរគុណម្ចាស់គ្រូហើយចេះចង់ឲ្យម្ចាស់គ្រូនឹងបន្តទៀតឥឡូវលោកម្ចាស់គ្រូថាឈប់បន្តហើយនឹងចាប់ផ្ដើមបង្រៀនសាថ្មីអំពីចិត្តបរមត្តណាហើយកណាហ្នឹងតែងតែគិតថាឡើងថ្នាក់រហូតដែរម្ចាស់គ្រូពីតបោនោះផ្នែកទស្សនៈហ្នឹង ចាប់ផ្ដើមស៊ីជម្រៅខ្លាំងលោកខំវាសនាណាអាយហៅដល់គ្រូចុះព្រោះខ្ញុំរៀនពីគាត់ខ្លះខ្លះដែរដោយសារការស្ដាប់តាមរយៈលំចាស់វឿនសរនអីម្ចាស់ប្រហែលជាស្គាល់នឹងបានស្ដាប់ច្រើនឥឡូវឡើងអាចថាឡើងថ្នាក់ផុតគាត់ឡើងថ្នាក់មកចាប់លំចាស់សានតិជាវិញចាប់នោះយើងមិនមែនថាពេញចិត្តដោយចំណោចណាទេដោយសារតែបរមត្តធម៌នឹងធ្វើយើងមើលឃើញតែម្ដង ណាមើលឃើញចន្លោះមើលឃើញអីដែលចំណុចខ្វះខាតមើលឃើញអ្វីដែលជាកិលេសធម៌ដែលវាកើតឡើងមកថាវាយ៉ាងម៉េចគឺឃើញនៅខ្លួនឯងណាហើយមួយទៀតម្ចាស់គ្រូក៏ធ្លាប់មានប្រធានអធិការ ថាអំពីដំណើរការសិក្សាព្រះបាលីអញ្ចឹងដូចខ្ញុំកណាហ្នឹងប្លេចដាក់ទាំងងណាពង្រៀនបាលីក៏ច្រើន កម្ពីធម្មបទហ្នឹងក៏ប្រែច្រើនដូចម្ចាស់គ្រូនិយាយពីមនុស្សពុពាំងកមាហ្នឹងគ្មានដឹង ថាមនុស្សពុពាំងកមាហ្នឹងវាយ៉ាងម៉េចទេណា ដល់ព្រះអង្គជួយបង្ហាញមិនច្រើនបង្ហាញបន្តិចបន្តិចហ្នឹងដូចថាបំភ្លឺឲ្យតែម្ដងណា ដើម្បីកុំឲ្យវែងឆ្ងាយហើយបើស្ដាប់តាម YouTube ក៏បានដែរតែចង់មកជួបព្រះអង្គផ្ទាល់ហ្នឹងបាន ពីរដង នៅគឹមហេខ្ញុំណាបានសាកសួរព្រះអង្គពីបញ្ហាអីទេពេលនោះក៏ឱកាសល្អទៀតតែពេលនេះឱកាសអត់សូវបានតែ បដញ្ញាថានឹងបានសួរសំណួរខ្លះកាលណាចង់សួរអំពីដំណើរនៃសតិប្បដ្ឋានក្នុងក្នុងសតិប្បដ្ឋានហ្នឹងការពិចារណារឿយរឿយអំពីដំណើរនៃបរមត្តធម៌អំពីកិលេសធម៌ដូចជាលោភៈទោសៈមោហៈដែលវាកើតឡើងក្នុងគណៈការដេកក្រោកយឺតពេលព្រឹកបលឹមអីហ្នឹងថាថាមានពេលខ្លះយើងត្រូវប្រញាប់ទៅធ្វើការតែអាភាពសុខស្រួលនៅក្នុងដំណេកហ្នឹងចេះតែវាកើតឡើងទៅយើងតែងទៅពិចារណារឿយរឿយថា វាជាអឺអដ្ឋេចៈឬថេនមិទ្ធៈណាថេនមិទ្ធៈដែលវាកើតឡើងធ្វើឲ្យយើងងប់ងុយយើងទេតែរលឹករឿយរឿយទោសៈកើតឡើងក៏យើងអាចរំលឹកឃើញមកបន្តិចថាទោសៈប៉ិនมันអាចទាន់វាពេលវាពេលខ្លះវាអាចទៅចោលយើង4 5នាទីក៏មានដែរណាហើយកណាចង់សួរថានៅពេលដែលយើង តាមទាន់ក្តី ក្បែរនឹងទាន់ក្តីឬក៏វាទៅចោលយើង បាត់2 3នាទីឲ្យបានយើងរលឹកថានេះជាទោសៈនេះជាលោភៈហ្នឹងតើក្នុងគណៈហ្នឹងអាចជាកុសលដែរឬទេណាណាសួរចុងក្រោយប៉ុណ្ណឹងសូមអរគុណទៀតបាទសាធុអឺសតបដ្ឋាន គឺរលឹកចំពោះសភាវៈដែលកំពុងប្រកបប៉ុន្តែក្នុងប្រកំពុងប្រកបពេលនេះ មិនមែនជាខណៈបច្ចុប្បន្នទេក្នុងបាលីដែលយើងហៅថាអតីតបច្ចុប្បន្ន បច្ចុប្បន្នចិត្តអតីតឬក៏អតីតពិតចិត្តបច្ចុប្បន្នគឺវាកន្លងហើយ វានៅក្នុងវិថីខុសគ្នាពីព្រោះអីពីព្រោះមួយខណៈចិត្តបានតែមួយដួងឯណាហ្នឹងហើយมันអាចសតិនឹងកើតផងហើយនឹងលោភៈនឹងកើតផងតណាលគ្នាដោយសារវារលត់មុនអាថេនមិត្តហ្នឹងវារលត់មុនហើយប៉ុន្តែនៅពេលដែលសតិវាលវិះវាវាកាត់កាត់គ្នាដូចថាភ្លាមវាកើតភ្លាមភ្លាមវាកើតភ្លាម ប៉ុន្តែសតិហ្នឹងវាមិនសូវល្វះទេវាកន្លងទៅបន្តិចទៅបានវាកើតឡើងប៉ុន្តែមានតែតួសតិដែលកើតក្នុងមហាកុសលទេដែលអាចដឹងថាហ្នឹងជាលោជាលោភៈនឹងអញ្ចឹងហ្នឹងហើយជាមហាកុសលជាមហាកុសលជាមហាកុសលជាមហាកុសលជាមហាកុសលជាមហាកុសលជាមហាកុសលជាមហាកុសល